ដោយសារតែខ្ញុំមានបញ្ហាសុខភាព បាទហើយហេតុនេះហើយបានជាខ្ញុំអឺมันបានធ្វើការផ្សាយសម្រាប់2 3ថ្ងៃកន្លងទៅនេះ បាទបន្ទាប់ពីចូលឆ្នាំខ្មែរហើយបាទ បន្ទាប់ពីចូលឆ្នាំខ្មែរហើយ គឺផ្ដាសាយធំផ្ដាសាយធំហើយគ្រុនផងភឺលងាផងណាបងផាណាទេពអឺសួស្ដីសុំញុលសុំញុលវាងអសំអល់វាងបាទសំអល់វាងហ្នឹងហើយចឹងទៅក៏ ឆ្លៀតបាទក៏ឆ្លៀតឱកាសថ្ងៃនេះរឿងធូរស្បើយបន្តិចបាទអាចនិយាយបានបាទសួស្តីអាខ្វាក់សែនបាទសូនវេហាម៉ៃក្មេកធីតាភូ បងបងប្អូនទាំងអស់គ្នាជំរាបសួរបាទយើងបែកគ្នាមួយរយៈ2 3ថ្ងៃ មានការនឹករលឹក អឡោះឡៃចំពោះបងប្អូនយេនឹកលឹកអឡោះឡៃទៀតលោកពូរីឆាតមើលសូមជំរាបសួរលោកពូបាទតែសារតែអឺម៉ោងនេះត្រូវម៉ោងលោកគ្រូសុនដារាគាត់ live ប៉ុន្តែមុននឹង live ហ្នឹងខ្ញុំចូលទៅមើលគាត់ដែរគាត់អត់ឃើញ live ខ្ញុំក៏អឺឆ្លៀតឱកាស live បន្តិចទៅយាយសូហ្វីអឺបងប្អូនបាទសូមស្វាគមន៍ទាំងអស់គ្នាណាសូមស្វាគមន៍ ណែសម្រាប់នៅ ថ្ងៃនេះខ្ញុំខ្ញុំគ្មានប្រធានបទជាក់លាក់គ្មានប្រធានបទជាក់លាក់ទេ អាចនឹងជជែកជាមួយបងប្អូន ពីនេះពីនោះប៉ុន្តែការជជែកហ្នឹងគឺបាទបាទអូអឺ អត់ទេអត់កូវីដទេផ្ដាសាយធម្មតាបាទកូវីដឥឡូវវាទៅជាផ្ដាសាយធម្មតាដូចអូមីក្រុងដូចអីហ្នឹងអាហ្នឹងគឺជាប្រភេទផ្ដាសាយធម្មតាគេចាត់ទុកថាកូវីដដែរបាទឥឡូវហ្នឹងវាទៅ ជារឿងបាទ Brittany Baker Good morning អឹមតុងតុងបងប្អូនជំរាបសួរទាំងអស់គ្នាបងសុនីតាគឹមជំរាបសួរទាំងអស់គ្នាអឹម មែនតើឥឡូវហ្នឹងអាវ៉ាក់វ៉ាក់ស៊ីន COVID ហ្នឹងណាវាទៅជាវ៉ាក់ស៊ីនធម្មតាឥឡូវហ្នឹងគឺក្នុងមួយឆ្នាំយើងយើងប៊ូតម្ដង ក្នុងមួយឆ្នាំប៊ូតម្ដងឥឡូវវាទៅជាវាទៅជាអា COVID ឥឡូវហ្នឹងវាទៅជាអឺវាទៅជាមេរោគផ្ដាសាយជំនួសមេរោគផ្ដាសាយធំយើងណាបាទ ឥឡូវផ្ដាសាយធំហ្នឹងគេហៅអូមីក្រុងបាទកូវីដអូមីក្រុងបាទគេបដូរពីផ្ដាសាយធំ ទៅជាអូមីក្រុងឥឡូវអានេះតាម ការសន្និដ្ឋានរបស់ខ្ញុំណាអនាគតទៅវាទៅជាអញ្ចឹងបាទហ្នឹងហើយអរគុណណាបងប្អូនដែលបានជើញចូលរួមដូចខ្ញុំជំរាបចឹងថាបងរីជនីសេមជំរាបសួរបងភីរឺផងបាទសង្ឃឹមថាបងភីរឺសុខសប្បាយដូចគ្នា បាទហើយប្រធានបទរបស់ខ្ញុំនៅថ្ងៃនេះ គឺពីនេះពីនោះបាទប៉ុន្តែរឿងដែលខ្ញុំចង់និយាយសំខាន់ហ្នឹងគឺពាក់ព័ន្ធជាមួយនឹងបងអាខ្វាក់សែនអឺមែនតែនទៅខ្ញុំខ្ញុំអត់សូវញ៉ាំបៀទេខ្ញុំ យូរយូរខ្ញុំហូបម្ដងញ៉ាំអីហូបផឹកចឹងតែហ្មងទៅបាទខ្ញុំមិនសូវផឹកទេយូរយូរខ្ញុំផឹកម្ដងទៅឲ្យជួបជុំមិនផឹកអីចឹងទៅបាទអាបៀកូវីដ -19 ហ្នឹងក៏ធ្លាប់ដែរប៉ុន្តែមិនសូវទេខ្ញុំមិនសូវសួរតែខ្ញុំចេះអត់ខ្ញុំចេះចេះដូចគេដូចឯងចឹងតែប្រហែលហ្នឹងអ្នកចេះផឹកមិនយល់ផឹកមិនឈ្នះខ្ញុំទេណាគេសវឹងមុនណា ប៉ុន្តែគ្រាន់តែខ្ញុំអត់សូវអត់សូវផឹកទេបាទជួបជុំយូរយូរម្ដងអីចឹងដូចជាប្រហែលឆ្នាំចុងក្រោយនេះបាទប្រហែលឆ្នាំចុងក្រោយនេះខ្ញុំខានផឹកជាមួយបងប្អូនយូរយូរដែរហើយបាទដូចជា2 3ឆ្នាំហើយបងប្អូនខ្លះគាត់អញ្ជើញខ្ញុំទៅលេងផ្ទះគាត់ខ្ញុំអត់បានទៅដោយសារតែជីវភាព យើងយើងអាឡ័យតែរវល់ចិញ្ចឹមជីវិតនោះ ចឹងមានពេលទៅគេហៅម្ដងមិនបានទៅពីរដងមិនបានទៅបីដងមិនបានទៅគេឈប់ហៅលើកទី4ដែរបាទព្រោះគេហៅឲ្យយើងអាចដែរបានទៅនោះដល់អាចដែរបានទៅលើកទី4គេឈប់ហៅហើយអាហ្នឹងបើយើងចង់ផឹកតតែយើងតាក់ទងទៅគេតែហ្មងតែមានបបមានកន្លែងផឹកអត់ដល់ពេលគេឈប់ហៅដើរហៅដើរសួរគេនៅកន្លែងណាមានផឹក តាមពិតអត់ទេចង់ផឹកអីនៅផ្ទះក៏បានដែរអត់ពិបាកទេបាទប្រធានីថាអីចឹងដែរសំទោសបងប្អូនណាខ្ញុំអត់ហ៊ាននិយាយខ្លាំងខ្លាំងទេវាព្រោះសំឡេងខ្ញុំវាតែកាលណាខ្ញុំនិយាយខ្លាំងក្អកដូចយាយឡាំដួយនឹងគាត់និយាយហើយនិយាយរឿងយាយឡាំដួយបន្តិចនិយាយរឿងយាយឡាំដួយទៅចោះមុននឹងចូលដល់ពីនេះពីនោះយាយហ្នឹងយូរយូរទៅដូចឈួតតែមិនគាត់បាទ បាទបងអាខ្វាក់សែននិយាយឡំដួយហ្នឹងយូរយូរទៅដូចគួតគាត់អាម៉េចខ្ញុំគ្មានបានជេរគាត់ទេខ្ញុំមានបានជេរគាត់ទេគាត់ថាគាត់ថាខ្ញុំនឹងជេរគាត់ ខ្ញុំហៅតែយាយឡំដួយខ្ញុំហៅមហាឧបាសិកាអឺយាយឡាំដួយទេណខ្ញុំហៅអញ្ចឹងទេណមហាឧបាសិកាអុកញ៉ាឡាំដួយអីទេណខ្ញុំហៅ ណាខ្ញុំគោរពហើយខ្ញុំហៅយាយឡាំដួយយាយឡាំដួយអញ្ចឹងហើយខ្ញុំពាក្យហ្នឹងក៏មិនមែនជាពាក្យអីដែលខ្ញុំ បកកើតឡើងចោតប្រកាន់គាត់ទេ ពាក្យហ្នឹងគឺគេទេគេអ្នកនិយាយតាំងពីគាត់ចាប់គាត់លេងកពើ អាឡាំដួយហ្នឹងតាំងពី ពាក្យហ្នឹងតាំងពីគាត់ទៅលេងកពើនៅសៀមរាបនោះបាទសូនវេហាកាលដែលគាត់ទៅលេងកពើនៅសៀមរាបហ្នឹងតាំងពីពេលនោះមកអ្នកស្រុកអ្នកភូមិគេហៅគាត់យាយឡាំដួយ មានន័យថាយាយកពើគេហៅគាត់យាយកពើភាសាថៃថាឡាំដួយឡាំដួយឡាំដួយហ្នឹងហើយគឺថាយាយកពើនៅសុកសុកទៅប្រឡែងកពើមានតែខ្លួនឯងនឹងសណ្ដានកពើបានទៅប្រឡែងកពើណាហើយប្រឡែងឯណាមិនប្រឡែងទៅប្រឡែងនៅអាស្រះសៀមរាបដាក់កលៃទេសចរគេទៅទៀតទៅប្រឡែងក៏ប្រឡែងចុះអាចិត្តមេត្តាករណាមុទតាមិនថាកពើមិនថាអីទេយើងអាចប្រឡែងបាន ហើយបើប្រឡែងពោះប្រឡែងតោប្រឡែងខ្លាហើយបើមេត្តាអញ្ចឹងមិនក៏មិនទិញពោះទិញខ្លាទិញតោដាក់នៅផ្ទះខ្លួនឯងទៅហើយចិញ្ចឹមទៅឬប្រឡែងលេងមួយតោមួយ ខ្លាទៅព្រោះថា ខ្លួនឯងនឹងចង់បញ្ជាក់ពីមេត្តាករុណាមុទតាឧបេក្ខាអញ្ចឹងណាហ្នឹងហើយអាគាត់ទៅសេនៅ ក្នុង ការផ្សាយរបស់គាត់ដូចជាចូលឆ្នាំថ្ងៃទី2ហ៎គាត់ទ្រាំអត់បានគាត់លំមាស់ អត់ច្រឡំគាត់លំមោះមាត់បាទគាត់លំមោះមាត់គាត់ទ្រាំអត់បានចូលឆ្នាំថ្ងៃទី2អឺថ្ងៃវិរៈវណ្ណបតថ្ងៃទី2គាត់ជេរបដោយគាត់គាត់គាត់និយាយហ្នឹងគាត់និយាយចេះទេគាត់និយាយថាគាត់ហ្នឹងគាត់សរសេរចំណងជើងគាត់ថាសុំស៊ីត្រាវគាត់ថាសុំស៊ីត្រាវ អាចំណងជើងតសេហ្នឹងវាត្រូវហើយសុំស៊ីត្រាវវាមិនអីទេស៊ីត្រាវហ្នឹងគ្រាន់តែថានិយាយដើមគេនិយាយពីអ្នកនេះអ្នកនោះអីចឹងទៅណាស៊ីត្រាវហ្នឹងមានន័យថាគេថាវាធ្វើឲ្យលំោះកលំោះអីចង់និយាយដើមគេអញ្ចឹងណាស៊ីត្រាវចាស់ចាស់វាដល់គេហៅស៊ីត្រាវណាហ្នឹងហើយបាទហើយគាត់មិនស៊ីត្រាវណាគាត់លេងជេបដោយជេឲ្យដាក់ប្រដាសាទៀតណា គាត់ជាឲ្យដាក់បដាសាគេទៀតអញ្ចឹងវាផ្ទុយពីសំណេរដែលគាត់ទៅសេនៅក្នុងអាឡែងនេះរបស់គាត់ហ្នឹងឯយីណានដាលេវាខុសពីអាសំណេររបស់គាត់ថាសុំស៊ីត្រាវនៅពេលទៅផុតចូលឆ្នាំមិនតាន់ទេសុំស៊ីត្រាវសិនអញ្ចឹងហ្នឹងហើយគាត់មិនស៊ីត្រាវអីលេគាត់ជេយោជេយោបងជេឲ្យដាក់បដាសាទៀត ដាក់បដាសាហើយប្រមាថទៅដូនតាគេទៀតទៅខ្ញុំមានទៅប្រមាថម៉ែគាត់ឪគាត់ណាខ្ញុំមានទៅបាននិយាយទៅប្រមាថទៅឪគាត់ម៉ែគាត់ណាហើយគាត់ចេះតែនិយាយមូប្រកាច់ថាខ្ញុំនឹងទៅប្រមាថហៅគាត់នឹងអីណា ខ្ញុំហៅឡាំដួយឡាំដួយហ្នឹងម៉ែយ៉ែមឡាំដួយខ្ញុំហៅអញ្ចឹងហើយអ្នកស្រុកអ្នកភូមិហ្នឹងគេថាយាយស៊ីណាតហ្នឹងជាមនុស្សដឹកញីបស៊ីឈ្មោលដឹកឈ្មោលបស៊ីបស៊ីញី អ្នកណាក៏គេដឹងដែរហ្នឹងហើយដឹកតារាទៅឲ្យតាតាដឹកតាតាទៅឲ្យតារា កាលពីមុនហ្នឹងណាសូម្បីតែប្តីគាត់ហ្នឹងក៏គាត់យកឲ្យគេដែរយកឲ្យប្តីគាត់ដែរគាត់ដាក់លក្ខខណ្ឌប្តីគាត់ស៊ីស្រីក្មេងចំណែកឯអឺចំណែកឯគាត់ស៊ីប្រុសក្មេងលក្ខខណ្ឌរបស់គាត់ហ្នឹងរឿងអីតាគាត់មិនព្រម ហើយដល់ពេលខ្ញុំនិយាយចឹងទៅថាខ្ញុំនឹងប្រមាថមាក់ងាយគាត់ហើយខ្ញុំហៅគាត់ធ្វើត្រូវអាយាយឡាំដួយធ្វើត្រូវអាខ្ញុំមានហៅមីឡាំដួយឯណាខ្ញុំហៅយាយម៉ែយ៉ែមទៀតខ្ញុំហៅម៉ែទេណោះម៉ែយ៉ែមឡាំដួយទេណោះហ្នឹងហើយខ្ញុំហៅម៉ែយ៉ែមឡាំដួយទេណោះខ្ញុំមិនមែនហៅមីឡាំដួយណាអីចេះតែនិយាយតែហ្មង ហើយចេះតែប្រមាថកាត់ពៀនគេ ហើយសិតតាអីណាអីវេផតតាហាអីផ្ដល់បាបនឹងមកឲ្យគេនឹងហើយវេទៅឲ្យហ៊ុនសែនទៅវេទៅឲ្យបងយាយឯងទៅពួកបងយាយឯងហ្នឹងគឺដឹកនាំប្រទេសនឹងចង្រៃណាហ្នឹងហើយយូរឆ្នាំហើយ ក្បត់ជាតិក៏ក្បត់ជាតិកាត់ដីឲ្យយួនក៏កាត់ដីឲ្យយួនធ្វើឆ្កែយួនក៏ធ្វើឆ្កែយួនធ្វើកញ្ចេះចិនក៏ធ្វើកញ្ចេះចិនអាហ្នឹងបើត្រូវវេវេឲ្យបងយាយឯងទៅហ្នឹងហើយវេឲ្យបងយាយឯងទៅពីព្រោះបងយាយឯងហ្នឹងវាអ្នកដឹកនាំប្រទេសដូចខ្ញុំនេះមិនមែនអ្នកដឹកនាំប្រទេសទេរឿងអីត្រូវទទួលខ្ញុំមានត្រូវទទួលទេអញ្ចឹងត្រូវយល់ ហើយគេហៅយាយឡាំដួយម៉ែយ៉ែមឡាំដួយត្រឹមត្រូវតួពាក្យហ្នឹងក៏មិនមែនខ្ញុំអ្នកថាដែរបើគេហៅគ្រប់គ្នាពេញតែនៅក្នុងភ្នំពេញខ្ញុំមិនចេះតែបកកើតពាក្យណាបងប្អូនមិនអញ្ចឹងទេហួយគេនិយាយថាខ្ញុំក្អកខេះខេះខេះខេះនិយាយតាមឡានហែងមុខតែងាប់អីដាក់ប្រដាសាឲ្យខ្ញុំបុកងាប់អីណាណីអាហ្នឹងណាខ្ញុំប្រាប់ អំពើបាបវាតែងតែកើតមានខ្វះណាស់ហើយអ្នកដាក់បដាសាខ្ញុំពេលតែអ្នកដែលដាក់បដាសាទាំងអស់ហ្នឹងងាប់មុនខ្ញុំរហូតហ្នឹងមិនដែលឃើញខ្ញុំងាប់មុនគេផងណាឃើញតែអ្នកដាក់បដាសាគេហ្នឹងងាប់មុនគេហើយអួតថាខ្លួនឯងអ្នកបុណ្យអ្នកទានអ្នកចិត្តធរណាហើយគេហៅគេមិនបានទាំងជេរខ្លួនផង គេហៅសិតតម៉ែយ៉ែមឡាំដួយពាកមានអីត្រូវគួខឹក ឥឡូវគិតមើលពាក្យថាដឹកញីបស៊ីឈ្មោលដឹកឈ្មោលបស៊ីញីហ្នឹងអាហ្នឹងអឺមេបនអីយាយបនហ្នឹងថាវាមានអីខុសពីដើមពីដើមគេមានគេហៅ អ្នកផ្លូវចៅមហាហើយយាយឯងស្គាល់ទេអ្វីទៅតែហៅតែអ្នកផ្លូវចៅមហា អ្នកផ្លូវចៅមហានឹងគឺអ្នកចែកចៅឲ្យស្រីមួយទៅប្រុសមួយឲ្យប្រុសមួយទៅស្រីមួយអាហ្នឹងហើយគេហៅអ្នកផ្លូវចៅមហាជុំអ្នកផ្លូវចៅមហាហ្នឹងសិតថាប្រុសសផឹងសិតថាមេបនសិតថាប្រុសបនសិតថាស្រីបនយ៉ាងម៉េចពាក្យថាអ្នកផ្លូវចៅមហានឹងពាក្យគួសមអ្នកផ្លូវចៅមហាប៉ុន្តែបើពាក្យនៅក្នុងធម៌ព្រះគេថាដឹកដឹកញីឲ្យឈ្មោលដឹកឈ្មោលឲ្យញី លែងគោញីឲ្យដោយគោឈ្មោលលែងគោឈ្មោលឲ្យដោយគោញីពាក្យនៅក្នុងធម៌ព្រះមានតាពាក្យនៅក្នុងធម៌ព្រះមានតាពាក្យនឹងមានរឿងអីដែលវាអាក្រក់ហើយបើគេហៅយើងម៉ែយ៉ែមឡាំដួយបើទេបើយើងមិនបានដឹកញីបស៊ីឈ្មោលទេអាហ្នឹងយើងកុំទទួលទៅហើយបើយើងប្រកែកញាញហើយ ហើយមិនត្រឹមតែប៉ុណ្្នឹងទេសំបីតែក្បាលពោះខ្លួនឯងហ្នឹងក៏ទៅចាក់អីថ្នាំអីសំបីតែគូតខ្លួនឯងហ្នឹងក៏ទៅចាក់ឲ្យចង់ចង់បានស្អីនោះចាស់ប៉ុណ្្នឹងហើយហ្នឹងសំបីតែមុខអីហ្នឹងទៅបូមខ្លាញ់ទៅបូមអីបូមដើមដៃបូមអីហូចចំណាស់ហ្នឹងហើយចង់បូមធ្វើស្អីនោះចង់មានន័យថាម៉េចនោះណាទៅបូមធ្វើស្អីចំណាស់ចំណាស់នេះហើយចិត្តនឹងងាប់បាត់ទៅហើយហ្នឹង យកលុយធ្វើបុណ្យធ្វើទានអន្សំកុសលទៅដូចធ្លាប់ធ្វើនោះទៅមានតែស្អីហើយទៅខំឯណាអីចាក់គូតឲ្យប៉ោងឡើងអីចាក់អីណាឲ្យរឹងរឹងអីណាធ្វើមុខអីចាក់មុខចាក់មាត់អីអាងតែខ្លួនឯងមានលុយហើយសួរថាចាក់នោះដើម្បីស្អីនោះមិនដើម្បីស៊ីលពូកសលប៉ែនទេអេច្រឡំលពូកសលប៉ែន ប្រហែលមិនដើរទេឃើញនិយាយឡំដួយប្រហែលជាមិនដើរទេបងអាខ្វាក់សែនគាត់បើស្រឡាញ់ខ្ញុំទេគាត់ស្រឡាញ់បងឯងតិចទៀតទៅគាត់ទៅហៅបងឯងគាត់ឈប់ហៅខ្ញុំហើយកលោខ្ញុំហ្នឹងសភាពជ្រុលណាសភាពជ្រុលគេសភាពជ្រុលគេអត់ គេអត់ត្រូវការទេអូខេសភាពជ្រុលគេអត់ត្រូវការទេគេត្រូវការគេត្រូវការអ្នកលះហះលហួនគេត្រូវការអ្នកលះហះលហួនណាបងបងដូចបងឯងលះហះលហួន ទៅនឹងផ្លេតផ្លេតផ្លាច់ផ្លេតផ្លេតផ្លាច់ដោយលពូកសលអីមួយមួយមួយមួយអី no way គេលេងត្រូវការយាយហ្នឹងខំខំប្រឹងទៅចាក់ អីណាដាក់ដើមដៃអីចាក់ក្បាលពោះអីណានៃអីឲ្យចាក់ឲ្យអ្នកណាស្រឡាញ់ទៀតលោកឲ្យលោកអីក៏វាមេះមេះចាក់ឲ្យមិនស្គាល់ខ្លួនឯងចាស់ទៀតប្រភ្លីប្រភ្លើអញ្ចឹងឲ្យចង់មកណែសបដៅដៃចូលឡុងអញ្ចឹងឲ្យបានខ្ញុំថាយាយឯងនឹងគ្រួសារយាយឯងនឹងវាល្ងងខ្លៅយល់ទេល្ងងខ្លៅណាស់ល្ងងខ្លៅណាស់ អាគេមិនជេរចោតតែគេជេរដល់ពេលគេជេរមែនតើមិនស្រួលបាត់មាត់ដោយគេចុកគេឯងនឹងបានតែមហាជុំយកស្អីទៅចុកមាត់នឹងបានវាត្រូវហុចចង់សួរអញ្ចេះមិនបាច់ជេរមិនបាច់ដាក់បដាសាយទេយាយគ្រាន់តែចង់សួរយាយឯងអញ្ចេះយាយឯងឲ្យលុយមហាជុំ200ដុល្លារនោះថ្លៃស្អីនៅលើក្រែនោះ ខ្ញុំគ្រាន់តែចង់ឲ្យឆ្លើយប៉ុណ្ណឹងទេព្រោះមានមហាជននឹងគេសួរថាលុយនឹងថ្លៃសេវាកម្មអីមហាជុំឲ្យយាយឯងឬក៏យាយឯងនឹងឲ្យ ទៅ មហាជុំវាមិនដឹងខ្ញុំនេះក៏មិនដឹងដែរខ្ញុំនេះវាអត់ដឹងដែរវាអត់ដឹងដែរឃើញតែហុចលុយហើយថតឃើញហុចលុយហើយថតសួរថាតើលុយបាទ អានឹងបងប្អូន CVP ជួយសួរគាត់ឃើញឃើញអាហុកថនមួយសន្លឹកនឹងឃើញមហាជននឹងយកលុយទៅឲ្យដល់លើខែហើយលើខែហ្នឹងគាត់ ដាក់ភួយក្របពីក្រោមទៀតពាក់អាវពីលើធំទៅរបស់គាត់អានឹងមិនអីទេប៉ុន្តែអាភួយ នោះបើកភួយ ទៅមានសពុតឬក៏មាន ខោអត់អានឹងខ្ញុំអត់ដឹង អានឹងហ្នឹងបានដាក់សំណួរបានដាក់សំណួរសួរថាតើលុយ200ហ្នឹង មហាជុំអ្នកឲ្យយាយឡាំដួយហើយបើលុយ200ហ្នឹងមហាជុំគ្រូមហាជុំអ្នកឲ្យយាយឡាំដួយឯហ្នឹង200ហ្នឹងតើឲ្យក្នុងតម្លៃថ្លៃអីថ្លៃអង្គការមនុស្សធម៌អឺថ្លៃសេវាកម្មចាប់តស័យឬក៏ថ្លៃសេវាកម្មបោះសម្អាត ឬក៏ថ្លៃស្អីអានឹង ដែលខ្ញុំចង់ដឹងណាបងស៊ូជាតិដែលពួកយើងខ្ញុំនេះចង់ដឹងកុំទៅជេរដាក់ប្រដាសាអាឡុងអាឡុងមានជេរម៉ែយាយឯងណាអាឡុងមិនទៅ ប្រមាថកាត់មានយាយឯងណាខ្ញុំហៅម៉ែយាយម្លំដួយធ្វើទៅណាខ្ញុំមានបានហៅមីនេះមីនោះទេណា ស្ដាប់មើលកុំចេះតែនិយាយតែផ្ដេសតែផ្ដាស់ចោតប្រកាន់គេអាយុចិត្តងាប់ទៅហើយហើយសិតតែខ្លួនឯងនឹងណាអីមានបងនាយករដ្ឋមន្ត្រី ខ្វាក់ភ្នែកដើម្បីជាតិស្អីខ្វាក់ភ្នែកដើម្បីជាតិស្អីគេហឹមវាមិនត្រូវរឿងឥឡូវសួរមកឆ្លើយមកឥឡូវបងប្អូន ពួក CVP ទៅសួរមើលឲ្យគាត់បំភ្លឺមកលុយ200នៅ ក្នុងរូបថត ដែលមហាជុំទៅថតជាមួយមហាជុំនោះយើងដឹងហើយគ្រូមហាជុំនោះកាប់មុតដុតឆេះប្រឡាក់ផេះមិនស្អុយគ្រូនោះប្រហែលជាប្រកែលិតប្រកែលូនប្រកែក្រាបប្រកែចាប់ តសៃប្រកែចាប់តសោងអីហ្នឹងបានគេលោលុយនោះលុយថ្លៃចាប់តសៃចាប់តសោងណាបើសិនណា ជាលុយសពបរោះ ដែលមហាជុំនឹងយកទៅឲ្យយាយនឹងវាគួរតែគាត់មានកន្លែងទទួលលុយសពបរោះគេរៀបចំទទួលធំត្រូវសពបរោះសេជុនអីប៉ុន្តែថ្លៃ200លុយសពបរោះស្អីបងប្អូនទៅដល់លើក្រែដេកវាមិនត្រូវវាមិនត្រូវរឿងហ្មងអាអញ្ចឹងមានន័យថាម៉េចមានន័យថាលុយនឹងលុយយាយហ៊ុនសេណាតនឹងឲ្យឲ្យមហាជុំអញ្ចឹងបើយាយហ៊ុនសេណាតឲ្យមហាជុំ បើឲ្យក្នុងន័យថាឲ្យ មហាជុំនឹងទៅចែកទៅចែកទៀននៅកន្លែងនេះកន្លែងនោះអាមិនក៏មិនទៅឲ្យនៅកន្លែងទទួលបច្ច័យកន្លែងទទួល ភ្ញៀវកន្លែងអីទៅចាំបាច់ទៅឲ្យអីទៅយកលុយអីដល់លើ credit ហ៎ចាំបាច់ទៅយកលុយអីលុយ200សោះទៅដល់លើ credit វាលើកលែងតែថ្លៃស្អីផ្សេងណាថ្លៃអេ អ៊ីកើអាសង្ស័យថ្លៃអ៊ីកើដែរសង្ស័យអញ្ចឹងហើយបានសួរហើយគាត់ អត់ព្រមឆ្លើយនឹងសំណួរខ្ញុំទេគាត់បែរទៅជាប្រមាថខ្ញុំថាខ្ញុំនឹងប្រមាថជេរគាត់ហើយខ្ញុំមានតែប្រមាថជេរគាត់ណាមានតែប្រមាថជេរគាត់ណាគាត់មូប្រកាច់យើងគាត់មិនចង់ឆ្លើយសំណួរយើងគាត់បន្លប់សំណួរហើយក្នុងនាមគាត់លោកពូកសោប៉ែន ក្នុងនាមគាត់ជាប្អូននាយករដ្ឋមន្ត្រីមួយទាំងមូលចឹងហើយបានខ្ញុំជាគិតថាអូយាយនឹងគាត់ធ្លាប់ដឹកស្រីឲ្យប្តីគាត់ប្តីគាត់គាត់ថាណែនិយាយឯងហៅអាក្មេងៗក៏បានដែរលេងលេងសិតតលក្ខខណ្ឌអញ្ចឹងលក្ខខណ្ឌដាក់គ្នាណាណាលក្ខខណ្ឌដាក់គ្នាហើយហើយលេងម៉ាក់ម៉ាក់នឹងអីលេងសិតតលេងលបែងអញ្ចឹងអញ្ចឹងអីបងប្អូនមើលហើយ លបែងអញ្ចឹងអញ្ចឹងមិនមែនខ្ញុំចេះតែនិយាយចោតប្រកាន់គ្រួសារតកូលហ៊ុនទេឥឡូវយើងមិនបាច់ចាំបាច់មើលណាទេអឺយើងមើលតែក្មួយយាយស៊ីណាតទៅដឹងហ่ะក្មួយយាយស៊ីណាតក្មួយណាក្អកទៀតបាត់ហ่ะបបខឹងឯងបបថាឯងនឹងចង់ងាប់ទៀតយាយនឹងអឺ ក្មួយយាយសេនាតក្មួយយាយសេនាតហ្នឹងនិយាយពីហ៊ុនម៉ាណា និងបងស្រីម្នាក់ឈ្មោះហ៊ុនចន្ទថាបងប្អូនមើលហ៊ុនម៉ាណា ជាមួយនឹងហ៊ុនចន្ទថាមិនដដើមមិនដដើមប្តីគ្នាហើយបងប្អូនចដូនមួយចដូនមួយមួយ កូនហ៊ុនណេងដែលជាបងរបស់ហ៊ុនសែនដែលត្រូវជាបងចដូនមួយម៉ាណាដែលជាកូនរបស់ហ៊ុនសែនណា ដែលជាកូនរបស់ហ៊ុនសែនមិនតដើមកូនហុកឡង់ឌីហ្នឹងឌីវិជាមិនតដើមយកឌីវិជា ពីហ៊ុនចន្ទថាឥឡូវឥឡូវខ្ញុំថាមើលហើយបងប្អូនជាដូនមួយណាបងប្អូនណាតដើមប្តីគ្នាតដើមប្តីបងជាដូនមួយខ្លួនឯងតែជារឿងអីដែលហ៊ុនស៊ីណាតមិនអាចធ្វើបាន ម៉ែក្មេងធីតានិយាយត្រូវខ្ញុំមិនចង់និយាយដល់ថ្នាក់នោះណាម៉ែក្មេងថ្លៃមហាជុំចាប់តសៃកលៀនឲ្យយាយឡាំដួយអញ្ចឹងបើថាលុយ200នឹងថ្លៃនឹងដឹងប៉ុន្តែនឹង80%ដែលអ្នកស្រុកគេមើលឃើញតែអញ្ចឹងបើគ្មានការបកស្រាយទេហ្នឹងហើយហើយនិយាយអញ្ចឹងតិចថាយើងចោតប្រកាន់អីមិនមែនទេ ដោយសារតែប្រវត្តិតកូលហ៊ុនសែនហ្នឹងគឺ វាស៊ីតែបងប្អូនឯងនឹងតដើមរបស់តបងប្អូនឯងនឹងយល់ទេយល់អ្វីខ្ញុំនិយាយទេចុះរឿងអីដែលគាត់មិនដឹកញីបស៊ីឈ្មោលដឹកគោញីឲ្យគោឈ្មោលដឹកគោឈ្មោលឲ្យគោញីនេះដឹកគោឈ្មោលឲ្យគោញីហើយខ្ញុំនិយាយខុសអឺហើយគាត់ចោតគេមួយទៀតគាត់ចោតគេថាគេជាចារកម្មយួនហើយថាគេចោតគាត់ ថាគេចោទគាត់ថាគាត់ជាចារកម្មយួនឥឡូវបងប្អូន បងប្អូនប្រជាពលរដ្ឋខ្មែរសួរគាត់មើលសួរយាយឡាំដួយនឹងមើលសួរមើលចុះវីដេអូអាណាដែល អាជុំកុសលវាធ្វើបទបង្ហាញ ដែលឈ្មោះថាហ៊ុនស៊ីណែតអហ៊ុនស៊ីណាត ដែលទទួលពានរង្វាន់ស្នេហាជាតិពីប្រទេសយួនរួចបើយាយហ៊ុនសេណាតឯងនឹងជាខ្មែររឿងអីដែលទទួលអីជាស្ត្រីលេខ1ពីស្រុកយួនបើយាយសេណាតឯងមិនមែនជាចារកម្មរបស់យួនវីដេអូនៅមានទេវីដេអូយាយសេណាតឯងនឹងនៅមាន ហើយដល់ពេលគេថាយើងជាចារកម្មយួនយើង បែរជាមកចោទគេថាគេជាយួន ឆ្កួតស្មានតែខ្មែរនឹងភ្លឺតាមយាយឯងហ្នឹងយាយឯងបើប្រភ្លឺទេទៅឲ្យអាមហាជុំលិទ្ធបន្ថែមទៀតទៅសុំទោសគេលោបានអាមហាជុំលិទ្ធទៅនឹងវាឆ្លាស់ខួរក្បាលខ្លះសុំទោសប្រភ្លឺខ្លួនឯងវាតអោមាន ខ្លួនឯងទទួលណាទទួលទទួលបានងារពយួនទទួលបានការតែងតាំងពយួនជាស្ត្រីលេខ1ចុះបើអ្នកឯងធ្វើការឲ្យខ្មែរមិនបានទៅ ទទួលបានបានប្រសើរពយួនស្គួតទេអីហើយដល់ពេលគេថាយាយឯងចារកម្មយួនយាយឯងប្រកែកស្អីបើយាយឯងទទួលហើយហ្នឹងវាតអូមាន អាជុំកសលក៏និយាយហ៎វីដេអូមានស្អីស្អីមានទាំងអស់អូអានឹងគេប្រឌិតដែរបើខ្លួនឯងអ្នកថត ខ្លួនឯងអីខ្លួនឯងអានឹងពួកខ្ញុំប្រឌិតនិយាយឯងណែទោះជាឲ្យមីខ្ទើយណាអីមីខ្ទើយប្រុសមិនប្រុសស្រីមិនស្រីឲ្យអាខ្ទើយមីខ្ទើយណាមកនិយាយជាមួយអាឡុងខ្លាំងហៅវាមកហៅមីឈួតនោះមក មីឈួតអស់នោះមកអាហៅអាឈួតកុំនិយាយមីឈួតអាឈួតដែលបន្លំខ្លួនធ្វើមីឈួតដែលដើរថតឲ្យយាយឯងនោះឲ្យវាចេញមកចេញមុខមកជេរមកយាយឯងចោតគេចោតសិតតែណាអ្នកមីងហែមចន្ទថាអីអឺគាត់អីណាជាចារកម្មយួនអីជាយួនស្អី ខ្លួនឯងទទួលបាន បានសរសើរពីយួនចាត់ជាស្ត្រីទី1អឺនៅក្នុងប្រទេសកម្ពុជា ផ្នែកចារកម្មយីអីក៏វាប្រភ្លឺចុយតម៉ាយមិនចឹងវ៉ៃហឹមអីក៏ប្រភ្លឺចុយតម៉ាយមិនចឹងអានឹងវាចឹងបងប្អូន ចឹងហើយបានខ្ញុំចង់ជម្រាបបងប្អូនហើយបងប្អូន បានជ្រាបគាត់ថាចង់និយាយឆ្លើយតបទៅយាយនងថាយាយឯងគួរតែធ្វើការងារដែលគួរធ្វើទៅកុំប្រភ្លឺពេកហើយខ្ញុំហៅយាយឯងម៉ែយ៉ែមឡាំដួយត្រឹមត្រូវខ្ញុំមិនបានជេរជ្រះឆ្អេះទេអូខេខ្ញុំមិនបានជេរជ្រះឆ្អេះទេ ប៉ុន្តែបើសិនតែចង់ឲ្យខ្ញុំជេរចេះតាអារឿងជេរអត់ប្របាក់ទេងាយសងប់ហ្នឹងប្រើពាក្យជេរប៉ុន្តែវាជេរទៅវាមិនបានស្អីត្រឡប់មកវិញដូចយាយឯងហ្នឹងដាក់បដាសាសិតតែវេអីឲ្យគេឲ្យអីនោះសួរថាអាហ្នឹងដូចបាញ់កាមបជ្រះខ្យល់អញ្ចឹងណាដូចបាញ់កាមបជ្រះខ្យល់អញ្ចឹងត្រូវដល់ខ្លួនឯង អាគេមិនចារកម្មចោតតែគេចារកម្មយួនអាខ្លួនឯងយួនតែងតាំងប៉ុណ្ណាណីធ្វើការបំរើយួនរាប់សិបឆ្នាំហើយបានទទួលសញ្ញាបត្រពីយួនអគុណយួនវាទៅជាណាវាទៅជាណែមកចោតប្រកាន់គេទៅវិញមានតែពួកអាភ្លើមួយចំនួន ដែលវាស្រឡាញ់លុយយាយឯងទេ ដែលវាជឿនោះប៉ុន្តែអាភ្លើដែលស្រឡាញ់លុយយីឯងហ្នឹងក៏មិនប្រកាសថាវាជឿដែរថ្ងៃណាមួយយីឯងអស់លុយហ្នឹងវាជន់កកយីឯងដូចគ្នាហ្នឹងកុំឈួតពេកហ៊ុនសែនថ្ងៃហ្នឹងវានៅកណ្ដាលថ្ងៃក្រោយទៅពេលហ៊ុនសែនលែងកាន់អំណាចថ្ងៃក្រោយនៅពេលដែលហ៊ុនសែនលែងកាន់អំណាចហ៊ុនសែនអស់អំណាចពួកអាអ្នកជន់កកហ៊ុនសែនហ្នឹងគឺអាអ្នកដែលត្រូវពងហ៊ុនសែនរាល់ថ្ងៃហ្នឹង ចឹងហើយបានកុំខ្លាចគេធ្វើបដិវត្តពរបដិវត្តបោតអីណាសំខាន់គឺអបដិវត្តឥតពរអបដិវត្តអត់បោតនោះស្អីគេបដិវត្តឥតពរបដិវត្តឥតបោតអបដិវត្តនៅជុំវិញខ្លួនវាហ្នឹងវាអត់ដឹងគេចេះបញ្ជោវាវាចេះជោទៅលោកជំទាវអូលោកជំទាវហ៊ុនស៊ីណែតអូលោកជំទាវម៉ៃយ៉ៃអូ ថ្ងៃណាមួយលែងមានប្រយោជន៍គេអាកយាយឯកវត្តចោលហើយកុំឈួតពេកណាកុំឈួតពេកកុំអួតថាខ្លួនឯងគ្រាន់បើណាកុំអួតថាខ្លួនឯងគ្រាន់បើនោះចឹងហើយបានឱកាសណាបានឱកាសដឹកនាំប្រទេសហើយធ្វើឲ្យគេស្រឡាញ់ច្រើនទៅកុំឲ្យគេស្រឡាញ់លុយ Mm-hmm. កុំឲ្យគេស្រឡាញ់លុយយាយឯងច្រើនជាងស្រឡាញ់ទឹកចិត្តពិតប្រកបហើយកុំរៀនអាណែណែណែកុំរៀនអាសំដែងចែកទៀនមន្ត្រីរាជការអីបលិសទាហានអីរោស៊ីអត់គ្រប់ សុកចិត្តឲ្យពួកនាងឯងពួកឯងចែកទៀនទៅទៀតណាសមត្ថកិច្ចនៅក្នុងស្រុកនេះបើសិនណាជា មានអ្នកមានមកចែកទៀនចែកអីនោះមិនបាច់មិនដឹងជាធ្វើអីកើតទេបងប្អូនដឹកនាំប្រទេស40ឆ្នាំយកលុយមានសរងប៊ីចេងស្កព្រោះគេទៅចែកចែកហើយមនុស្សធម្មតាទៅចែកហើយមន្ត្រី រាជការថោក បំរើមិនមែនបំរើជាតិទេអានេះបំរើពូជគេនឹងត្មងមន្ត្រីរាជការបំរើជាតិជាតិត្រូវតែឲ្យតម្លៃមន្ត្រីរាជការតែពួកនេះវាយកមន្ត្រីរាជការ ទៅ ធ្វើជាទាសកររបស់ពួកគេ ទៅធ្វើជាទាសករស្មានថាអាចែកទៀនចែកមីពីប្រអប់3ប្រអប់ចែកជ្រោមសបុត្រ ដល់មន្ត្រីរាជការអានឹងជាវប្បធម៌ដឹកនាំល្អប្រសើរជាវប្បធម៌ចែកលេខឬក៏ជាវប្បធម៌អីអានឹងណាជាវប្បធម៌ដ៏ទុនទាបដ៏ទុនខ្សោយបំផុតវប្បធម៌បែបហ្នឹងយល់ទេជាវប្បធម៌ទុនទាបណាហើយពួកអាអ្នក ដឹកនាំដែលមានវប្បធម៌ចែកម្លែកអញ្ចឹងណាសិតតែពួកអាល្ងងខ្លៅមីល្ងងខ្លៅទេ អាវប្បធម៌បែបហ្នឹងណាកាលណាបើយើងខ្លាយជាអ្នកដឹកនាំយើងត្រូវធ្វើយ៉ាងម៉េចឲ្យមន្ត្រីរាជការគាត់មានជីវភាពរស់នៅដោយសមរម្យដោយមិនចាំបាច់ឲ្យក្រុមគ្រួសារមន្ត្រីរាជការនឹងរស់នៅដោយតោកយ៉ាដើរសុំគេដូចយាយស៊ីណាតអីនឹងឲ្យអីចេះមួយចុះពីរអូសិតតែម្នាក់ម្នាក់ លូនក្រាបលូនក្រាបអវបធរលូនក្រាបនឹងល្មមឈប់ហើយអវបធរលិតពងធោពងទូលពងលីពងណាអាហ្នឹងល្មមឈប់ហើយ មនុស្សសិតដូចគ្នាតាមនុស្សមានតម្លៃដូចគ្នាតា និយាយស្មើមុខស្មើមាត់ទៅទេលើកដៃនិយាយជាមួយអីគួសមអីអានឹងគឺជា ទំនៀមទម្លាប់ប្រពៃណីរបស់យើងអូខេ ប៉ុន្តែបើសិនបើណាអូអានោះទុកឲ្យបងអាខ្វាក់សែនអ្នកនិយាយពាក្យនោះអូខេពាក្យនោះមិនបាច់មកពីរៀនខ្ញុំទេបងអាខ្វាក់សែនខ្ញុំចេះនិយាយជាងបងឯងផង ដល់ដំណាក់កាលដែលខ្ញុំប្រើខ្ញុំប្រើដូចអាគ្នាហ្នឹងអូខេហ្នឹងហើយតែណាបងឯងប្រើប្រើបានប្រើសិនទៅអូខេប្រើពាក្យនោះអញ្ចឹង ខ្ញុំគ្រាន់តែចង់ប្រាប់ខ្ញុំចង់ចង់ប្រាប់បងប្អូនថាកណាយើងដឹកនាំបែបកណាយើងដឹកនាំបែបអញ្ចឹងណាវាធ្វើឲ្យសេចក្តីថ្លៃថ្នូរនិងតម្លៃរបស់មនុស្សនឹងកាន់តែទន់ទាបទៅទន់ទាបទៅហើយមនុស្សខ្មែរច្រើនតែវល់អត់ដឹងអីចឹងវល់វល់យ៉ាងម៉េចគឺមនុស្សដែលគ្មានគោលដៅ ធ្វើឲ្យមនុស្សគ្មានគោលដៅថាតើអញគួរធ្វើអីអញគួរនិយាយអីអញគួរអនុវត្តបែបម៉េចអូខេអញគួរនិយាយអីអញគួរធ្វើអីអញគួរអនុវត្តបែបម៉េចចឹងហើយបានជាធ្វើមនុស្សឲ្យច្បាស់លាស់ដឹកនាំជាតិក៏ច្បាស់លាស់មិនថាធ្វើមនុស្សតូចមនុស្សធំមនុស្សទាបមនុស្សខ្ពស់មនុស្សល្អមនុស្សអាក្រក់មនុស្សអាក្រក់ក៏វាមានភាពច្បាស់លាស់របស់វាដែរ គឺមានភាពប្រកបនិយមរបស់វាដែរបងប្អូនមនុស្សគ្រប់សន្តានទាំងអស់គឺមានភាពប្រកបនិយមរបស់គេរៀងៗខ្លួនមានភាពប្រកបនិយមហើយកុំធ្វើជាមនុស្សមិនប្រកបនិយមមនុស្សមិនប្រកបនិយមគេហៅថាមនុស្សដើមឈើមនុស្សដើមឈើមនុស្សដើមឈើមនុស្សមិនមនុស្សដើមឈើបើខ្យល់មកពីជើងវាបក់ទៅត្បូង បើខ្យល់មកពីត្បូងវាបក់ទៅជើងបើខ្យល់មកពីកើតវាបក់ទៅលិចបើខ្យល់បក់ពីលិចវាបក់ទៅកើតអូខេវាទេមនុស្សដើមឈើយើងធ្វើយ៉ាងម៉េចឲ្យច្បាស់លាស់ឲ្យច្បាស់លាស់ហើយកាលណាយើងច្បាស់ហើយយើងអត់ខ្វល់ពីរឿងអីផ្សេងទេដំណើរយើងទៅមុខរហូតអត់មានថយក្រោយទេ បាទអត់មានថយក្រោយដំណើរយើងបាទអានឹងទី1អញ្ចឹងរបៀបដឹកនាំដូចគ្នាអញ្ចឹងរបៀបដឹកនាំដូចគ្នាដឹកនាំជាតិតើកាលណាយើងមានចក្ខុវិស័យច្បាស់លាស់បើសិនណាជាវាអត់ច្បាស់លាស់ហើយតែអញ្ចឹងអានឹងសួរថាទៅមិនកើតយកគ្រួសារមកដឹកនាំយកបពពួកមកដឹកនាំអីចឹង ហើយប្រើច្បាប់ប្រើច្បាប់ម៉ែវាច្បាប់ឪវាអញ្ចឹងធ្វើមិនទៅធ្វើមិនឥឡូវគិតមើលហើយមិនថាសង្គមពួកប៉ុន្តែពួក CPP វាមានភាពច្បាស់លាស់របស់វា ពួកគណៈបព្វជិជនវាមានភាពច្បាស់លាស់របស់វាមួយអញ្ចេះ ពួកគណៈបព្វជិជនបើថាវាប្រឆាំងជាមួយនឹងលទ្ធិប្រជាធិបតេយ្យវាប្រឆាំងឲ្យដល់ទីបញ្ចប់មានន័យថាវាអត់ចង់ឲ្យកម្ពុជាមានលទ្ធិប្រជាធិបតេយ្យពិតប្រាកដទេក្នុងរូបភាពណាក៏ដោយវាធ្វើវាធ្វើតាមការចង់បានរបស់ អន្តរជាតិរបស់ប្រទេសអ្នកប្រជាធិបតេយ្យប៉ុន្តែ វាកលៃលទ្ធិប្រជាធិបតេយ្យហ្នឹងធ្វើម៉េចឲ្យលទ្ធិប្រជាធិបតេយ្យហ្នឹងคล้ายទៅជាភាពអាត់អួរអាហ្នឹងគឺពួកគេប្រកបណាស់ពួកគេប្រកបប្រកបណាស់គេគឺគេបញ្ចេញច្បាស់ចឹងហ្មងគេចេញថាគេថាគេត្រូវការលទ្ធិប្រជាធិបតេយ្យដូចតែយើងចឹងដូចតែយើងចឹងប៉ុន្តែមិនមែនទេគេបំផ្លាញប្រព័ន្ធលទ្ធិប្រជាធិបតេយ្យពិតប្រាកដ ហើយគេយកប្រជាធិបតេយ្យคล้ายคล้ายយកមកដាក់ជំនួសហើយមិនមែនគេធ្វើផ្ទុយទេគេធ្វើស្របស្របដោយគេផ្ដោតទៅលើយើងដែលតាំងខ្លួនជាអ្នកប្រជាធិបតេយ្យហ្នឹងក៏រៀងល្ងងខ្លៅអ្នកប្រជាធិបតេយ្យមិនមែនសិតតែនេះអ្នកដែលរស់នៅក្នុងប្រទេសលោកខាងលិចណាអ្នកដែលរស់នៅក្នុងប្រទេសលោកខាងលិចខ្ញុំប្រាប់มันប្រកបថា ជាមនុស្សដែលមានគំនិត ច្បាស់លាស់ប្រមាណនេះមានអ្នកខ្លះម៉ាម៉ាយកតែសងលេប្លាប្លេប្លាឥតប្រយោជន៍លេប្លាប្លេប្លាយកតែសងឥតប្រយោជន៍ជួនណាបើថាប្រយុទ្ធឲ្យច្បាស់ជាប្រយុទ្ធបើថាមិនប្រយុទ្ធនៅឲ្យស្ងៀមបើថាប្រយុទ្ធឲ្យច្បាស់ជាប្រយុទ្ធអានឹងបានវាច្បាស់លាស់ ប៉ុន្តែអ្នកអញ្ចឹងភាគច្រើនច្រើនតែបពពួករបស់ហ៊ុនសែនគេប្រឡំខ្លួនទេច្រើនមកប្រឡំខ្លួនអឹមយើងមើលយុទ្ធសាស្ត្រមនោគមវិជ្ជាច្រេះស៊ីដែកអាកំណត់មនោគមវិជ្ជាច្រេះស៊ីដែកហ្នឹងគេបញ្ជ្រាបយើងដឹងហើយច្រេះវាកើតចេញពីដែកច្រេះហ្នឹងវាទៅស៊ីដែកវិញដូចគ្នាមនុស្សអ្នកប្រជាធិបតេយ្យគឺជាអ្នកបំផ្លាញអ្នកប្រជាធិបតេយ្យ ប្រជាធិបតេយ្យមិនមែនអាណាធិបតេយ្យទេខុសគ្នាណាអាណាធិបតេយ្យផ្សេងប្រជាធិបតេយ្យផ្សេងខុសគ្នារបៀបប្រើប្រាស់ក៏ខុសគ្នារបៀបបញ្ចេញទស្សនៈក៏ខុសគ្នាដែរឲ្យច្បាស់លាស់បាទហើយប្រជាពលរដ្ឋខ្មែរយើងត្រូវយល់អ្នកណាដែលនិយាយពីរឿងលទ្ធិប្រជាធិបតេយ្យពិត អ្នកណាគ្រាន់តែប្រឌិតប្រជាធិបតេយ្យបំភ្លៃប្រជាធិបតេយ្យ ពីអាណាធិបតេយ្យឲ្យទៅជាប្រជាធិបតេយ្យអានឹងត្រូវច្បាស់លាស់យើងអ្នកស្ដាប់អ្នកលេងប្រព័ន្ធសង្គមនឹងយើងត្រូវច្បាស់លាស់ពីនឹងហើយបើយើងមិនច្បាស់លាស់ទេកុំចង់ទៅជួយជាតិជួយជាតិមិនកើតទេពីព្រោះអីពីព្រោះយើងវល់យើងអត់យល់អ្វីទៅដែលហៅថាប្រជាធិបតេយ្យអ្វីទៅដែលហៅថាអាណាធិបតេយ្យយើងអត់យល់ នេះហើយជាអ្វីដែលខ្ញុំចង់បញ្ជាក់ដោយពួក CPP វាមាន ភាពច្បាស់លាស់របស់វាវាត្រង់ថាវា តាមបំផ្លាញអ្នកលទ្ធិប្រជាធិបតេយ្យចុះយើងយើងអ្នកប្រជាធិបតេយ្យយើងតាមការពារយើងតាមតាមការពារប្រជាធិបតេយ្យតាមការពារសេរីភាព របស់យើង អាហ្នឹងជាអ្វីដែលយើងត្រូវធ្វើហើយដូចខ្ញុំនិយាយចឹងក្បួនយុទ្ធសាស្ត្រក្នុងក្បួនយុទ្ធសាស្ត្របើគេវាយយើងបើគេវាយយើងយើងត្រូវវាយបកទៅគេវិញប៉ុន្តែធ្វើអីក៏ដោយវាមានមេវាមានកោយរបស់វាប្រព័ន្ធសង្គមវាអត់មានមេអត់មានកោយទេ បងប្អូនអ្នកស្ដាប់ប្រព័ន្ធសង្គមត្រូវច្បាស់លាស់ខាងអ្នកគ្រប់គ្រងនយោបាយនិងព័ត៌អ្នកសារព័ត៌មានហើយនិងអ្នកបញ្ចេញមតិធម្មតាត្រូវស្គាល់ប៉ុន្តែដោយសារតែសង្គមនឹងវាមានបញ្ហាច្រើនតែយកអ្នកលេងសង្គមធម្មតាឧបមាថាខ្ញុំចុះខ្ញុំអ្នកលេងសង្គមធម្មតាមិនមែនជាសមាជិករបស់គណៈបក សង្គ្រោះជាតិពួកខ្ញុំចេញមកនិយាយការពារគណៈបកសង្គ្រោះជាតិអូយការពារ2 3ឆ្នាំក្រោយមកស្រាប់តែខ្ញុំ មិនដឹងជាកើតឈួតអីទេខ្ញុំទៅវាយគណៈបកសង្គ្រោះជាតិវិញ ហើយបងប្អូនធ្លាប់ឃើញ ខ្ញុំគ្រប់គ្រងគណៈបកសង្គ្រោះជាតិនោះហើយដល់ពេលខ្ញុំងាកទៅវាយគណៈបកសង្គ្រោះជាតិខ្ញុំអត់លេះខ្ញុំថាដោយសារសំរងស៊ីអញ្ចេះ ដោយសារអេងជាអៀងចោដោយសារណែមួសខួយចេះមួសខួយចោតាមអ្វីទៅខ្ញុំចេះនិយាយទៅបងប្អូនជាថាអូលោកឡុងនិយាយត្រូវត្រូវមែនហ្នឹងពួកហ្នឹងពួកមេដឹកនាំហ្នឹងមិនកើតមែនបានលោកឡុងចាញ់ប៉ុន្តែតាមពិតមិនមែនមេដឹកនាំមិនកើតទេមកពីលោកឡុងហ្នឹងមិនមែនបោះសង្គ្រោះជាតិលោកឡុងហ្នឹងជារបស់គេ គ្រាន់តែគេឲ្យមកសំដែងអញ្ចឹងដល់ពេលមួយគេប្រើឲ្យវាយយើងគេវាយយើងប្រាវយល់ទេបងប្អូនយល់អ្វីដែលខ្ញុំនិយាយអត់អញ្ចឹងហើយយើងត្រូវមើលប្រព័ន្ធណាជាប្រព័ន្ធដែលគ្រប់គ្រងទៅដោយបកប្រព័ន្ធផ្សព្វផ្សាយណាជាប្រព័ន្ធដែលគ្រប់គ្រង ដោយបកប្រព័ន្ធផ្សព្វផ្សាយណាដែលគ្រាន់តែជាអ្នក លេងប្រព័ន្ធសង្គម Facebook ធម្មតាណា បើគ្រាន់តែអ្នកលេងប្រព័ន្ធសង្គម Facebook ធម្មតាគេមានសិទ្ធដោយលោកពូកសលប៉ែនគាត់មានសិទ្ធគាត់អ្នកលេងប្រព័ន្ធសង្គម Facebook ធម្មតាគាត់ចង់គ្រប់គ្រងគាត់គ្រប់គ្រងទៅគាត់មិនចង់គ្រប់គ្រងគាត់គាត់ជេរទៅអានឹងស្អីតែគាត់ប៉ុន្តែប្រជាពលរដ្ឋគេចេះបែងចែកគេមិនចេះតែជឿគាត់ណាដោយលោកពូកសលប៉ែនហ្នឹងគេមិនចេះតែជឿគាត់ណាដោយបងជេមសុកអីហ្នឹងគេមិនចេះតែជឿគាត់ណាស្មានតែធ្វើទៅរួចស្មានតែគេនឹងល្ងង់ គេដឹងថាអ្នកណាប្រព័ន្ធអ្នកណាអ្នកណាប្រព័ន្ធយ៉ាងណាអ្នកស្ដាប់គេឆ្លាតជាងយើងផងកុំថាយើងអ្នកចេះសម្ដែងតាម Facebook អ្នកចេះនិយាយនឹងគ្រាន់បើជាងគេអ្នកស្ដាប់នោះអ្នកស្ដាប់គេបែងចែកខុសត្រូវគេដឹងច្បាស់លាស់របស់គេគ្រាន់តែដបងដបងអីចឹងទៅជួនណាគេជឿដូចដូចអ្នកនឹងចេញមុខយូរពេកអីចឹងណាដោយសាក់ខ្ញុំខ្ញុំវាគ្រប់ត្រសង្គ្រោះជាតិ5ឆ្នាំជាងហ្នឹង លោកពូកសលខ្ញុំគ្រប់ធរសង្គ្រោះជា5ឆ្នាំជាងអ្នកដែលជឿខ្ញុំក៏គួរសមដែរក៏ច្រើនដែរប៉ុន្តែបើសិនណាជាខ្ញុំ ចេញ ទៅវាយគណៈបកសង្គ្រោះជាតិវិញវាធ្វើឲ្យចលាចលអីខ្លះចលាចលឃើញទេបំបាក់ទឹកចិត្តបំបាក់ជំនឿអានឹងហើយគេបង្កើតច្រេះ នៅក្នុង ដែកហើយគេឲ្យច្រេះនឹងមកស៊ីដែក អ្នកប្រជាធិបតេយ្យតាំងខ្លួនជាអ្នកប្រជាធិបតេយ្យប៉ុន្តែมันធ្វើដើម្បីប្រជាធិបតេយ្យទេมันដើម្បីការពារអ្នកប្រជាធិបតេយ្យទេបំផ្លាញអ្នកប្រជាធិបតេយ្យអានឹងហើយពេលដែលលើកតបទៅច្បាំងជាមួយគេ គេកំពុងតែបាញ់មកយើងអត់បាញ់ទៅគេទេឆ្លៀតមកហីហែងមិនក៏មិនអឺរៀបចំក្បួនឲ្យត្រឹមត្រូវហែងធ្វើចឹងអត់ត្រូវទេណាតោះតែធ្វើចេះតាមខ្ញុំហឹម អាមួយថាតាមខ្ញុំវិញអាមួយថាអេតាមខ្ញុំវិញប្រជាធិបតេយ្យគេធ្វើអញ្ចេះហេបោះឆ្នោតសិនតោះយើងបោះឆ្នោតសិនអាកំពុងតែច្បាំងគ្នាពងប៉ាំងពងប៉ាំងបបួលគ្នាបោះឆ្នោតអាពេលកំពុងតែច្បាំងអាគេគេចេះតែបាញ់មកគេបាញ់មកហើយគេមានអ្នកអាប្រកបខ្លួនគ្នាគេនឹងបងឡៅពីប្រកបខ្លួនគ្នាគេគេមកប្រាប់ថាហេឯងឈប់អាបាញ់មើលមកបោះឆ្នោតសិនមកបោះឆ្នោតសិនហេឈប់អោតបាញ់មកនិយាយគ្នាសិនមើលអាគេកំពុងអាបាញ់បតក់ក្របមកយើង យើងអាឡ័យតែនៅបបួលគ្នាអាឡ័យតែនេះ ហើយថាប្រជាធិបតេយ្យត្រូវតែនិយាយគ្នាសិនមុននឹងបាញ់ខ្ញុំថាអាឆ្កួតពួកអាឆ្កួតអាពេលហ្នឹងមិនមែនពេលនិយាយគ្នាណាពេលប្រមូលកម្លាំងគ្នាទៅបាញ់មិនមែនពេលមកអង្គុយនិយាយគ្នាបោះឆ្នោតសិនទេអានឹងហើយ ដែលខ្ញុំចង់និយាយថាម៉េចខ្ញុំចង់និយាយថាពេលមានរឿង ពេលមានបញ្ហាគេអត់ បើថានយោបាយឲ្យច្បាស់នយោបាយការពារជាតិមិនមែនជារឿងលេងបៃលុកបៃឡមិនមែនជារឿងត្រាម៉ាមិនមែនជារឿងកុនទេអូខេមិនមែនជារឿងកុនថ្ងៃនេះចង់គ្រប់គ្រងអានេះគ្រប់គ្រងថ្ងៃនោះទៅគ្រប់គ្រងអានោះគ្រប់គ្រងអត់ទេអត់ទេមកពីយើងវិញអញ្ចឹងមកពីអ្នកប្រជាធិបតេយ្យវិញអញ្ចឹងខ្ញុំមិនចង់បន្ទោសទេប៉ុន្តែឥឡូវនឹងចេះតែឃើញអញ្ចឹង នយោបាយមិនមែនគ្រាន់តែយកកំហឹងទល់កំហល់ដោះស្រាយបានទេនយោបាយដើម្បីប្រទេសជាតិមិនមែនយករឿងនយោបាយមកត្រាម៉ាមកលេងបៃលុកបៃឡអាចដោះស្រាយបានទេនយោបាយមិនមែនយករឿងខ្យល់ពីលិចបក់ទៅកើតខ្យល់ពីកើតបក់អីបក់ចុះបក់ឡើង មិនដឹងអ្នកណាជាអ្នកណីវាយរឿងមួយមិនទាន់ចប់ផងទៅប្រមូលគេវាយរឿងមួយទៀតវាយរឿងមួយមិនទាន់ចប់វាយរឿងមួយទៀត រឿងនយោបាយអត់តន់ចប់ផងបបួលគ្នា ទៅទម្លាក់របបរាជានិយមអារឿងនយោបាយមិនតន់ដោះស្រាយផងបបួលគ្នា ទៅវាយយកកោះត្រោលរឿងនយោបាយអត់តន់ដោះស្រាយបានផងបបួលគ្នា ទៅយកកម្ពុជាក្រោមរឿងមួយដែលត្រូវដោះស្រាយអត់នាំគ្នាដោះស្រាយទេ ទៅបបួលគ្នាយកកម្ពុជាក្រោមសិនទៅសួរថាអើបើសង្គ្រោះជាតិជាប់ បើសង្គ្រោះជាតិបានចូលស្រុកវិញតើយកកម្ពុជាក្រោមបានទេបើសង្គ្រោះជាតិចូលស្រុកវិញយកកោះត្រល់បានទេហ៎សៃតូចបើសង្គ្រោះជាតិចូលស្រុកវិញតើឲ្យហ៊ុនសែនធ្វើការជាមួយទេរឿងមិនច្បាស់លាស់សុទ្ធតែមិនច្បាស់លាស់ខ្ញុំអត់ចង់និយាយបណ្ឌិតពេលខ្លះខ្ញុំត្រូវតែនិយាយដើម្បីឲ្យខ្មែរយើងនៅក្រៅប្រទេសមួយចំនួនអ្នកប្រជាធិបតេយ្យនឹងដឹងដឹងខ្លះ យើងធ្វើដើម្បីអីយើងគ្រាន់តែដើម្បីត្រាម៉ានៅក្នុង Facebook គ្រាន់តែដើម្បីឲ្យគេទៅសើក្នុង Facebook គ្រាន់តែដើម្បីយកលយក្នុង Facebook ហ៊ុនសែនវាអត់ខ្លាចពួកលយពួកអីអញ្ចឹងទេហ៊ុនសែនវាអត់ខ្លាចទេហ៊ុនសែនអត់ខ្លាចទេបើថាចង់លយអញ្ចឹងហ៊ុនសែនណាខ្ញុំប្រាប់ហ៊ុនសែនជួយឲ្យលយទៀតបើគ្រាន់តែចង់លយ បើគ្រាន់តែបើបើបើបើគ្រាន់តែចង់លុយអត់ប្របាកទេអត់ប្របាកទេបងប្អូនអត់ប្របាកទេសរុបមកវាអត់ស្អីក៏អត់មានដែរស្អីក៏អត់មានដែរពីព្រោះអីពីព្រោះយើងគ្រាន់តែចង់បានប៉ុណ្ណឹង យើងអត់ចង់បានរឿងជាតិពិតប្រកបផង យើងនិយាយអីក៏ដោយយើងត្រូវតែការពារសាយរបស់យើងយើងនៅសាយណាខ្ញុំជឿថា បើយើងនៅសាយអ្នកប្រជាធិបតេយ្យយើងត្រូវតែការពារសាយអ្នកប្រជាធិបតេយ្យខុសត្រូវយើងនិយាយក្រៅផ្លូវការហើយបើយើងនៅសាយកុម្មុយនីសពួកហ៊ុនសែនណាគេដឹងណាខ្ញុំប្រាប់ណាយើងមិនបានមកចនិតពួកហ៊ុនសែនទេខ្ញុំប្រាប់ខ្ញុំនិយាយចឹងទៅថាខ្ញុំកាន់ជើងពួកហ៊ុនសែនមិនមែនទេខ្ញុំប្រាប់ពួកហ៊ុនសែនណាវាដឹងថាហ៊ុនសែនប្រមាថសម្រាប់មនុស្សតែវាអត់ថាហ៊ុនសែនខុសទេណា វានៅតែវានៅតែថាអ្វីដែលហ៊ុនសែននិយាយនឹងវាជួយបកស្រាយឲ្យហ៊ុនសែនទៀតវាជួយ កាយកត់ត្រឡប់ជាប់ឲ្យហ៊ុនសែនល្អទៀតសួរថាវាដឹងថាហ៊ុនសែននិយាយខុសទេវាដឹងតាស្មានតែវាឆ្កែវាមនុស្សដូចឲ្យយើងចឹងដែរវាមានគំនិតដូចឲ្យយើងចឹងដែរវាដឹងអូខេប៉ុន្តែទោះជាគេដឹងថា គ្នាគេនឹងអាក្រក់ប៉ុណ្ណាក៏ដោយយើងមើលមើលបាក់ពួកហ៊ុនសែន ហ៊ុនសែនប្រឡាក់ឲ្យបតិបតា ពួកវានាំគ្នាឈ្មោះទៅបិទបាំងភាពប្រឡាក់ភាពកខ្វក់របស់ហ៊ុនសែនពួកគេនាំគ្នាទៅបិទបាំងភាពកខ្វក់របស់ហ៊ុនសែនព្រោះអីព្រោះគេនៅ ក្នុងសាយដែលគេនៅជាមនុស្សដែលគេច្បាស់លាស់នៅក្នុងអវ័យដែលគេនៅក្នុងនៅក្នុងទីតាំងដែលគេឈរមនុស្សដែលឈរនៅក្នុងទីតាំងដែលខ្លួនឯង ការពារអ្វីដែលទីតាំងនៅក្នុងខ្លួនឯងមាន គឺជាមនុស្សដែលខ្ញុំអាចនិយាយថាជាមនុស្សដែលមានភាពច្បាស់លាស់ទោះជាទីតាំងនោះខ្ញុំមិនពេញចិត្តក៏ដោយទីតាំងគុំនេះខ្ញុំអត់ពេញចិត្តទេប៉ុន្តែ មនុស្សដែលឈរនៅក្នុងទីតាំងហើយចេះការពារទីតាំងខ្ញុំចាត់ទុកគេថា ជាមនុស្សដែលមានគោលការណ៍ច្បាស់លាស់ដោយឡែកយើងអ្នកប្រជាធិបតេយ្យ អ្នកមុនក៏ដោយអ្នកក្រោយក៏ដោយតើបងប្អូនឈរនៅ ក្នុងទីតាំងដែលគួរឈរតើយើងឈរនៅ ក្នុងទីតាំងដែលគួរឈរទេអត់ទេអត់ទេជួនណាទៅ ទាញដៅខ្វាក់កាប់ហ៊ុនសែន2ដាវកាប់គ្នាឯង3ដាវ ហូតដៅខ្វាក់ពួកហ៊ុនសែនគេហូតដៅខ្វាក់គេកាប់តែយើងហ្មងរីឯយើងអ្នកប្រជាធិបតេយ្យអ្នកប្រជាធិបតេយ្យអស្ចារមហាលោតផ្លោះហ្នឹងខ្លាចគេថាយើងមិនមែនអ្នកប្រជាធិបតេយ្យល្អត្រឹមត្រូវហូតដៅខ្វាក់កັບហ៊ុនសែនខ្វប់ខ្វប់គេថាអូខ្លាំងមែនណាកັບហ៊ុនសែនពីរដៅនឹងចំគោលដៅច្បាស់លាស់ហើយស្រាប់តែ តសើមិនតាន់បានផុតពីមាត់ផងស្រាប់តែទាញដៅកាត់អ្នកប្រជាធិបតេយ្យខ្វាត់ខ្វាត់3កាត់លឹះកាត់ហ៊ុនសែនទៀតខ្ញុំថាអូអានឹងណាអានឹងណាគឺដោយខ្ញុំនិយាយចឹងគឺអត់គោលការណ៍មនុស្សខ្វះគោលការណ៍ យើងត្រូវប្រកាសនិយម គេអាម៉េចគេហៅថានិន្នាការខ្ញុំបើដើរជាមួយ សង្គ្រោះជាតិសង្គ្រោះជាតិមាន បញ្ហាមានកំហុសយើងជួយកែដូចយើងរស់នៅជាមួយប្តីប្រពន្ធអញ្ចឹងឧបមាថាបើយើងរស់នៅជាមួយប្តីប្រពន្ធប្រពន្ធខុសណាប្រពន្ធខុស តើយើងនិយាយក្នុង Facebook ឲ្យគេដឹងគ្រប់គ្នាដោយនិយាយថា ប្រជាធិបតេយ្យខ្ញុំជាប្តីមានសិទ្ធិនិយាយប្រាប់មហាជនថាប្រពន្ធខ្ញុំខុសប្រជាធិបតេយ្យប្រពន្ធនឹងថា ប្រជាធិបតេយ្យប្តីខ្ញុំខុសខ្ញុំមានសិទ្ធិនិយាយប្រាប់បណ្ដាញប្រព័ន្ធសង្គម Facebook ឲ្យគេដឹងប្រជាធិបតេយ្យអានឹងឈួតដែរ ខណ្ឌពួកវិកលខួរសង្គមដែរស្គួតតែកាលណានិយាយចឹងស្គួតបាត់ខ្ញុំហ៊ានថាចឹងហ្មងខ្ញុំហ៊ានថាចឹងហេតុអីកាលណាបើបើបើយើងចង់រិះគន់បានអត់ប្របាក់ឯងមិនមែនថាมันបានទេបានបើយើងចង់ធ្វើជាមនុស្សប្រកែបានចង់ធ្វើជាអ្នកចេះដឹងបានចង់បញ្ចេញគំនិតបាន ឧបមាថា យើងមាននិន្នាការគណៈបកសង្គ្រោះជាតិឧទាហរណ៍ថាខ្ញុំមិនពេញចិត្តថ្នាក់ដឹកនាំដែលគាត់ធ្វើនឹងចេញយុទ្ធសាស្ត្រនយោបាយគោលនយោបាយខ្ញុំស្ដាប់ការរៀបរាប់របស់គាត់យើងមិនបានស៊ីជម្រៅទេប៉ុន្តែស្ដាប់ការរៀបរាប់របស់គាត់តាមប្រព័ន្ធផ្សព្វផ្សាយក្តីឬក៏យើងបានលើកតតគ្នាក្តីឧបមាថាយើងឃើញថាអូចំណុចនឹងយើងយល់ថាមិនត្រូវ100%ទេវាខ្វះខាត ខ្វះខាតយើងចង់បំពេញអាចំណុចខ្វះខាតនោះចង់ទិញចង់បំពេញអាចំណុចខ្វះខាតនោះតើយើងត្រូវបំពេញរបៀបម៉េច Live Facebook បំពេញវាវិភាគក្នុងវត្ថុអាស៊ីសេរីបំពេញអាចំណុចខ្វះខាតនោះឬក៏ live នៅក្នុងវីដេអូខ្លួនឯងរិះគន់អាចំណុចខ្វះខាតនោះសំណួរឆ្លើយបងប្អូនឆ្លើយមក តើយើងគួរធ្វើយ៉ាងម៉េចដើម្បីបំពេញនៅចំណុចខ្វះខាតដែលថ្នាក់ដឹកនាំយើងមានគួរធ្វើម៉េច Live Facebook ចូលវត្ថុអាស៊ីសេរីប្រកាសឬក៏យ៉ាងម៉េចអ្នកប្រជាធិបតេយ្យសួរសួរអ្នកប្រជាធិបតេយ្យតិចថាទេ បើខ្ញុំមិននិយាយតាម Facebook គេអត់យល់អត់ទេខ្ញុំជឿថាមិនមែនគេអត់យល់ទេប៉ុន្តែមកពីយើងចង់ជួយជាតិតែយើងអត់មានតំណែងតំណងយើងចេះតែថាគេចេះថាអញ្ចោះតែយើងអត់តាក់ទងគេនឹងហើយជួនណាយើងតាក់ទងគេដែរប៉ុន្តែបំណងរបស់យើងនឹងខ្មៅកខ្វក់ក៏គេអត់តាក់ទងជាមួយយើងដែរមិនមែនមិនឲ្យតែយើងតាក់ទងជាមួយគេគេចេះតែតាក់ទងជាមួយយើងឯណាគេមើលយើងដែរណា បើយើងមនុស្សខ្មៅក៏ខ្វាក់មនុស្សមិនល្អរបស់ គេអានឹងក៏គេ អត់ទទួលដែរអានឹងយើងអត់អាចបន្ទោសគេបានទេព្រោះធ្វើនយោបាយគឺគេប្រយ័ត្នប្រយែងអញ្ចឹងអ្នកឯងក៏ប្រយ័ត្នខ្ញុំក៏ប្រយ័ត្នប្រយ័ត្នដូចគ្នាហើយប្រយ័ត្នវាជាកំហុសការប្រយ័ត្នរឿងនយោបាយវាជាកំហុសវាមិនមែនជាកំហុសទេវាមិនមែនជាកំហុសទេបាទវាមិនមែនជាកំហុសអញ្ចឹងសម្រាប់ខ្ញុំខ្ញុំសរសេរ ខ្ញុំតាក់ទងទៅផ្ទាល់ជាមួយអ្នកណា ដែលខ្ញុំអាចតាក់ទងទៅបានបន្ទាប់មកខ្ញុំយកអ្វីដែលជាចំណុចខ្សោយហ្នឹងយកមកសរសេរបង្កើតបានទៅជារូបមន្តមួយរូបមន្តយុទ្ធសាស្ត្រមួយបង្កើតបានជារូបមន្តយុទ្ធសាស្ត្រហើយសរសេររូបមន្តយុទ្ធសាស្ត្របន្ថែមយុទ្ធសាស្ត្រថ្មីដែលយើងយល់ថាវាចន្លោះប្រហោងហ្នឹងដែលយើងយល់ថាវាចន្លោះប្រហោង ប៉ុន្តែ ខ្លាចអាយើងអត់ចេះហើយយើង តាំងខ្លួនធ្វើដូចចេះណាអាចេះតែនិយាយណាអាចេះតែថាណាអានឹងទើបវាជាបញ្ហារាល់ថ្ងៃនេះយើងមានបញ្ហាត្រង់ថាសបោតែអាពួកអ្នកចេះតែថាចេះតែថាចេះតែថាឲ្យគេស្ដាប់ទៅស្រួលតិចឲ្យគេស្ដាប់ទៅស្រួលតិចប៉ុន្តែអាថានិងអាធ្វើវាខុសគ្នាណាខ្ញុំក៏ចេះដែរអារឿងថាថាមកស្រួលមហាស្រួលអារឿងថា វាចេះអត់ពិបាកអញ្ចឹងអាធ្វើទេដែលវាពិបាកហើយអ្នកថានឹងពេលខ្លះអង្គុយតែថាទេតែប្រមូលទៅធ្វើមិនស្រួលអត់ធ្វើទៀតវាអញ្ចឹងទៀតដោយករណីខ្ញុំអញ្ចឹងអញ្ចឹងហើយបានពេលខ្លះខ្ញុំយល់ថា ខ្ញុំទូនាទីអ្នកថាកម្រិតណាទូនាទីអ្នកធ្វើកម្រិតណាយើងត្រូវយល់អាហ្នឹងពីព្រោះយើងធ្វើដើម្បីប្រទេសជាតិយើង យើងអត់មានធ្វើដើម្បីអារម្មណ៍យើងទេ យើងអត់មានធ្វើដើម្បី ចង់ឲ្យយើងក្រាន់ទេយើងអត់មានធ្វើចឹងទេយើងកុំនិយាយចឹងព្រោះយើងធ្វើអ្វីដើម្បីប្រទេសជាតិយកប្រទេសជាតិធ្វើ ជាប្រធានបទតែកុំយក ខ្លួនយើងធ្វើប្រធានបទត្រូវយកប្រទេសជាតិធ្វើជាប្រធានបទធ្វើជាគោលដៅរបស់យើងកុំយកខ្លួនយើងធ្វើជាគោលដៅ ចង់ពង្រឹងខ្លួនឯងចង់ពង្រីកខ្លួនឯងចង់ធ្វើឲ្យខ្លួនឯងគ្រាន់បានមានខុសពីហ៊ុនសែនមានខុសពីហ៊ុនសែនហើយបើធ្វើអញ្ចឹងកាលបានទៅដូរហ៊ុនសែនបានព្រោះស្រុកខ្មែរដូរមានតែទៅបោះឆ្នោតយើងអ្នកប្រជាធិបតេយ្យយើងអត់អាចនិយាយពីរឿងទៅបាញ់ហ៊ុនសែនចោលហើយទៅដូរទេជ្រក់អ្នកប្រជាធិបតេយ្យមានតែមួយគត់ទៅចូលរួមបោះឆ្នោត ច្រកមានតែមួយនឹងទេកុំនិយាយថាអ្នកប្រជាធិបតេយ្យត្រូវតែបង្កើតអាវុធវាមានដំណាក់កាលរបស់វាស្រុកខ្មែរឥឡូវច្រកស្រុកខ្មែរឥឡូវហ្នឹងគឺច្រកបោះឆ្នោតទោះជាដល់ដំណាក់កាលណាក៏ដោយក៏នៅតែច្រកបោះឆ្នោតដែរណាអាហ្នឹងគឺអញ្ចឹងអញ្ចឹងហើយបានខ្ញុំកណ្ណាខ្ញុំចង់បញ្ជាក់ប្រាប់បងប្អូន បញ្ជាក់ប្រាប់បងប្អូនថាឲ្យច្បាស់លាស់កាលណាបើយើងមិនច្បាស់លាស់ណាគេមើលឃើញគេដឹងច្បាស់ពីចរិតរបស់យើងគេនឹងដឹងច្បាស់មុននឹងក្រោយគួងគឺឲ្យដឹងយើង ចេះលាក់ប៉ុណ្ណាក៏គួងតែគេដឹងដែរយ៉ាយើងចេះលាក់ប៉ុណ្ណាក៏ដែរក៏គួងតែគេដឹងដែរកុំកុំអួតថាខ្លួនឯងគ្រាន់បើជាងគេអ្នកស្ដាប់នោះអ្នកស្ដាប់គេចេះគិតចេះពិចារណាព្រោះអ្នកស្ដាប់គេគ្មានពេលមកនិយាយគេស្ដាប់យើងហើយគេ គិតទៅគេដឹងណាធំត្រូវហើយនិយាយសូហ្វីខៃធំត្រូវហើយអាហ្នឹងគឺចឹងយើងចង់ជួយជាតិតតែយើងនាំគ្នាទៅរងថ្ងៃនេះបើនិយាយពីអ្នកនិយាយហ្នឹងត្រូវហើយអ្នកនិយាយទាំងគេទាំងខ្ញុំហ្នឹងអ្នកនិយាយត្រូវហើយប៉ុន្តែធ្វើអត់ហើយក៏បានតែមកធ្វើមកនិយាយ ត្រូវនាំនេះធ្វើបើអត់ធ្វើទេទៅអារួចទេតើនាំនេះធ្វើបងប្អូនណាបាទអានឹងពាក់ព័ន្ធជាមួយនឹងអ្វីដែលខ្ញុំចង់និយាយទៅហ្នឹងគឺពាក់ព័ន្ធជាមួយនឹងសកម្មភាពនិន្នាការនិន្នាការគឺការប្រកាន់មមទៅលើផ្នែកនីមួយនីមួយហើយអ្នកប្រជាធិបតេយ្យខ្ញុំគ្រាន់តែសូមប្រាប់ប៉ុណ្ណេះបងប្អូនអ្នកប្រជាធិបតេយ្យខ្ញុំរិះ ខ្ញុំរិះគន់នេះមិនមែនស្ដីបន្ទោសទេខ្ញុំមិនចង់ខ្ញុំមិនចង់ឲ្យបងប្អូនអ្នកប្រជាធិបតេយ្យនឹងមានបងប្អូនអ្នកលេង Facebook ខ្លះខ្ញុំប្រើពាក្យខ្លះបងប្អូនណា មានខ្លួនរើសដាក់ក៏រើសទៅចោះប៉ុន្តែ បំណងរបស់ខ្ញុំអត់អាក្រក់ទេ ខ្ញុំក៏អត់ត្រូវការអឺបង្ក្រាបបងប្អូនឲ្យបងប្អូនដើរតាមខ្ញុំទេអត់ទេ ប៉ុន្តែជាបំណងល្អដែលចេញពីចិត្តយើងក្នុងនាមយើងជាខ្មែរដូចគ្នាបើសិនណាជាយើងចង់ជួយប្រទេសជាតិយើងចង់ជួយប្រទេសជាតិយើងយើងត្រូវតែច្បាស់លាស់ឥឡូវយើងចេញមកបងប្អូនយើងនៅក្នុងប្រជាធិបតេយ្យក្នុងប្រជាធិបតេយ្យអ្នកណាតំណាងឲ្យប្រជាធិបតេយ្យដោយលោកពូកសោប៉ែនក៏ដោយខ្ញុំអាសាថាលោកពូកសោប៉ែនក៏ដោយអ្នកប្រជាធិបតេយ្យបើប្រជាធិបតេយ្យត្រឹមត្រូវអ្នកប្រជាធិបតេយ្យក៏ចេះខុសដែរ អ្នកប្រជាធិបតេយ្យណាអត់ចេះខុសនោះអ្នកប្រជាធិបតេយ្យក៏មានចំណុចខុសដែរអ្នកប្រជាធិបតេយ្យណាដែលគ្មានចំណុចខុសនោះថាខុសដូចតែគ្នាបុគ្គលអ្នកប្រជាធិបតេយ្យខុសគោលនយោបាយប្រជាធិបតេយ្យក៏មានចំណុចខ្លះអវិជ្ជមានវាមិនមែនត្រូវទាំងអស់ទេប៉ុន្តែជាគោលការណ៍គឺយើងការពារជាការពារចឹងហើយបានខ្ញុំថាបើយើងនៅជាមួយអ្នកប្រជាធិបតេយ្យបើការពារគណៈបកសង្គ្រោះជាតិ ជំរុញឲ្យមានការការពារតាំងចិត្តយ៉ាងមកជំរុញឲ្យមានការការពារការពារនៅក្នុងផ្លូវសាធារណៈតាមប្រព័ន្ធសង្គមការពារការពារប៉ុន្តែការពារគុំដល់ថ្នាក់ការពារការពិតមិនមែនការពារនឹងចេះតែការពារហើយយើងកុំបង្កើតវប្បធម៌លុញពងចិញ្ចក់ពងដោយហ៊ុនសែន ប្រព័ន្ធផ្សព្វផ្សាយរបស់អ្នកប្រជាធិបតេយ្យมันគួរមានប្រព័ន្ធផ្សព្វផ្សាយលុញពងលីពងអែលពងលិតពងទេគឺឲ្យតែនិយាយការពិតនិយាយការពិតគឺมันចយត់ទេទោះជាมันនិយាយក៏ដោយឲ្យតែធ្វើការពិតមិនបាច់និយាយក៏มันចយត់ដែរជឿខ្ញុំប្រមាទមិនចាំបាច់ជួលគេមក អឺដោយពួកហ៊ុនសែនជួលគេមកឲ្យ តសើខ្លួនជួលគេឲ្យមកហៅខ្លួនថាស្ដេចកនជួលគេអីអត់ទេឲ្យតែយើងធ្វើត្រឹមត្រូវអាសហសនាមនឹងគេហៅដោយខ្លួនឯងហើយអាជួលគេហៅនឹងវាអត់វែងទេណាអូម៉ូសុខេមវាអត់វែងទេព្រោះយើងជួលឲ្យគេហៅហ្នឹងអញ្ចឹងយើងគុំគុំបង្កើតណាគុំបង្កើតអវបធរហ្នឹងណាគុំបង្កើតអវបធរហ្នឹង ហើយឈប់ឈប់នាំគ្នាបង្កើតអវបធរតសើគ្នាឯងបង្កើតវប្បធម៌ការពារប្រជាធិបតេយ្យការពារអ្នករងគ្រោះហើយប្រឆាំងជាមួយនឹងជន ផ្ដាច់ការទាំងឡាយណា ដែលវាបំផ្លាញសេរីភាពរបស់មនុស្សតែសេរីភាពនឹងបំផ្លាញច្បាប់នៅក្នុងប្រទេសកម្ពុជាអានឹងអញ្ចឹងអានឹងអញ្ចឹងអញ្ចឹង ដូចជាករណីពួកហ៊ុនសែនពួកអីអាហ្នឹងយើងត្រូវតែ ប្រឆាំងជាមួយ នឹងទង្វើពួកអាគមនេះផ្ដាច់ការហ្នឹងណាប្រឆាំងយើងត្រូវប្រឆាំងយើងមកហើយដូចខ្ញុំបញ្ជាក់ចឹងគេមិនមែនការពារទាំងខុសក៏ការពារទេគេកែនៅ ក្នុងការការពារ តែគេការពារនៅចំណុចណា ដែលត្រូវការកែនឹងគឺជាការការពារហើយការកែមិនមែនមកជាម្លាយគ្នាមិនមែនមកកែតាម Facebook អានឹងមិនមែនហៅកែអាកែតាម Facebook អានឹងមនុស្សមនុស្សត្រាម៉ាទេអានឹងមនុស្សម៉ាម៉ាយកទៅសងទេអូម៉ាថាបងប្អូនអើយខ្មែរនឹងខ្មែរកុំឆ្លោះគ្នាស្អីគេមិនចង់ឲ្យគេឆ្លោះគ្នាបងបងវ៉ាន់មិនចង់ឲ្យគេឆ្លោះគ្នាមកនិយាយតាម Facebook នេះ បើយើងចេះតែឆ្លោះខ្មែរនឹងខ្មែរចិនយួនមកយកដីយើងអស់ហើយសួរថាអានឹងកែទេ No អានឹងគ្រាន់តែភាសានិយាយដើម្បីនេះតាខ្មែរនឹងខ្មែរឆ្លោះគ្នាភាគច្រើនអាភាសានឹងយួនវានិយាយខ្មែរខ្មែរជួយចិត្តឆ្លោះគ្នាឯងជួយចិត្តឆ្លោះគ្នាឯងអ្វីទៅដែលហៅថាគ្នាឯងអ្វីទៅដែលហៅថាគ្នាគេឥឡូវយើងថាមើលស្អីគេគ្នាឯងជួនណាអ្នកនិយាយនោះអានឹងខ្លួនឯងនិយាយខុសទៀតក៏មានដែរ អត់ដឹងតែខ្លួនឯងនិយាយខុសទេសួរថាបើសិនណាជាមានអ្នកមានអ្នកនិន្នាការដូចគ្នាអានឹងគេគេប្រឆាំងជាមួយនឹងមានអ្នកនិន្នាការដូចគ្នាសំបីតាអ្នកប្រជាធិបតេយ្យក៏គេប្រឆាំងនិន្នាការដូចគ្នាឥឡូវដូចជាគណៈបក Democrat និងគណៈបក Republican សំបីតាសភានៅក្នុងនឹងគោលនយោបាយគណៈបកនឹង អ្នកនៅក្នុងបកចំទាស់ជាមួយនឹងគោលនយោបាយបកដូចតែគ្នានឹងគណៈបកប្រជាធិបតេយ្យអ្នកនៅក្នុងបកប្រជាធិបតេយ្យក៏មាននិន្នាការចំទាស់ជាមួយនឹងគណៈបកប្រជាធិបតេយ្យប៉ុន្តែសួរថាពេលគេចំទាស់អ្នកប្រជាធិបតេយ្យគេ live នៅក្នុង Facebook ថាពួកប្រជាធិបតេយ្យមិនល្អទេប្រជាធិបតេយ្យកុំឆ្លោះគ្នាកាលណាបើឆ្លោះគ្នាអញ្ចឹងមិនមែនហៅថាប្រជាធិបតេយ្យទេមើលអ្នកប្រជាធិបតេយ្យដែលនិយាយអញ្ចឹងទេ ពួក Republican ដែរនិយាយចឹងអត់គេឆ្លោះគ្នាសួរឆ្លោះគ្នាអត់ឆ្លោះគ្នាគេជជែកគ្នាអត់ជជែកណាអឺដោយសុផាន់ផុនអីចឹងគាត់ថាលោកចៅឡុងនិយាយឌៀមដាមគ្នាឯងតើអានឹងអាគ្នាឯងចឹងនៅតែមានកំណត់អញ្ចឹងអាសេះសល់កំណត់ចាស់កំរិលអញ្ចឹងអានឹងគេហៅកំណត់ចាស់កំរិល យល់ទេយល់ទេលោកប្អូនដោយសារតែអញ្ចឹងហើយបានថាវាត្រូវវាត្រូវហើយឲ្យហ៊ុនសែនវាយនឹងវាមិនខុសទេខ្ញុំអត់ចង់និយាយទេអូខេដោយសារតែយើងមានជំងឺហើយយើងអត់ព្រមកែគ្នាទេយើងអត់ព្រមកែស្អីតិចឌៀមដាមឲ្យគ្នាឯងខ្ញុំនិយាយត្រង់ត្រង់ខ្ញុំប្រាប់ថានិយាយឲ្យអ្នកប្រជាធិបតេយ្យ មានតែដេមដាមស្រីអ្នកប្រជាធិបតេយ្យយើងនោះវាមានចំណុចខុសត្រូវតកែឥឡូវគ្មាន ពេលកែណាកែតាមហ្នឹងទៅអានឹងយើងរៀនអញ្ចឹងទៅយើងអត់រៀនអញ្ចឹងផងយើងកុំអាឌៀមយើងកុំអាថាគេឌៀមដាមបើយើង គ្មានខ្លួនទេយើងកុំកុំកុំកុំមានក្លិនអូខេកុំមានក្លិន ត្រូវយល់បងប្អូនឥឡូវយើងគិតមើលបើយើងយល់ថាខ្លួនឯងហេតុអីបានជាណាហេអាថ្នាក់ទៀបថ្នាក់ខ្ពស់មិនសំខាន់ទេប៉ុន្តែសំខាន់កុំទៅសេញញ៉ៃច្រើនអូខេខ្ញុំស្គាល់បងឯងហើយតែសំខាន់កុំយកការនិយាយស្ដីនឹងមកទៅសេលេងសើច ខ្ញុំនិយាយការពិតខ្ញុំមិនមែននិយាយលេងទេយល់ទេខ្ញុំដឹងថាពេលខ្លះយើងការងារមិនចំជាការងារចូលចិត្តលេងអញ្ចឹងបានវាចេះតែអញ្ចឹងហ្នឹងពួកកុម្មុយនីសអត់ទេមួយគេដឹងមួយពីរគេដឹងពីរយើងនេះយើងអាកុម្មុយនីសមកមករៀនប្រជាធិបតេយ្យហ្នឹងយើងមិនប្រកាសនិយមដូចគេយល់ទេ ទេលោកសំរងស៊ីគាត់ជាមនុស្សម្នាក់លោកពូកសលកឹមសខាក៏ជាមនុស្សម្នាក់លោកពូក៏ជាមនុស្សម្នាក់រឿងរិះគន់វាមិនខុសទេ មនុស្សវាកើតមកវាត្រូវតែមានខុសប៉ុន្តែ ខ្ញុំចង់និយាយថា យើងរិះគន់ដើម្បីស្អីខ្ញុំសួរអញ្ចឹងលោកពូរិះគន់ដើម្បីស្អី បើលោកពូរិះគន់ដើម្បីប្រទេសឥឡូវបើលោកពូរិះគន់គាត់ដើម្បីប្រទេសតើលោកពូមានរបៀបផ្ទុយពីការរិះគន់តាមប្រព័ន្ធសង្គមអត់កុំល្អៀសខ្លួនកុំល្អៀសខ្ញុំសួរថាតើលោកពូនឹងគួរតែរិះគន់គាត់របៀបម៉េចតាម Facebook drama ឬក៏រិះគន់របៀបម៉េច មនុស្សមានខុសមានត្រូវមានណាត្រូវទាំងអស់ប៉ុន្តែសួរតែយើងធ្វើដើម្បីអីសួរសិនដើម្បីអីបើយើងគ្រាន់តែធ្វើដើម្បីរិះគន់រិះគន់ដើម្បីតែរិះគន់អូអានឹងធ្វើចោះតាមណាតាមទៅប៉ុន្តែបើយើងគិតទៅដល់ប្រទេសជាតិយើងបើយើងរិះគន់អញ្ចឹងអានឹងដូចយើងសម្រាប់ខ្លួនឯងអានឹងរិះគន់យើងថារិះគន់សំរងស៊ីទេ យើងថារិះគន់ អឺអ្នកនេះអ្នកនោះទេយើងថារីកគុណបុគ្គលទេប៉ុន្តែមានខុសអីគ្នា ពីយើងសម្រាប់ខ្លួនឯងយើងមើលមកផ្លែយើងថាតរិះគន់ទៅលោកសំរងស៊ីតាអាម៉េចសំរងស៊ីនឹងតំណាងឲ្យអ្វីអ្វីទាំងអស់មិនមែនទេគ្រាន់តែថាសំរងស៊ីគឺ នៅសាយជាមួយយើងអញ្ចឹងវាវាសំខាន់នៅត្រង់ហ្នឹងនៅត្រង់ហ្នឹង ពួក CPP គេនាំគ្នាសម្ដែងតាំងពីក្បាលដល់ចប់ ម្នាក់ម្នាក់សិតតែដឹងសខេងសម្ដែងធ្វើតួល្អហ៊ុនសែនធ្វើតួយៈតួអាក្រក់យើងសិតតែដឹងគេទាំងអស់តែយើងអត់សម្ដែងទេយើងបញ្ចេញការពិតទាំងល្ងងខ្លៅខ្ញុំនិយាយចឹង បងប្អូនណាពូមីងណាអ៊ំធំណាខឹងខ្ញុំក៏ខឹងទៅពួកខ្ញុំមើលឃើញទៅវាវាអត់ន័យវាអត់ន័យហើយចង់ទៅជួយជាតិស្អីបើម្នាក់ម្នាក់នឹងចង់តែមោទនភាពខ្លួនឯងខ្ញុំខ្វល់ទេខ្ញុំអត់ឡាយថ្ងៃណាក៏គ្មានបញ្ហាទេនិយាយត្រង់ខ្ញុំចង់ឡាយក៏ឡាយមិនចង់ឡាយមុខដូចម៉ែខ្ញុំទេខ្ញុំមកស៊ីចិញ្ចឹមជីវិតខ្ញុំឲ្យគាត់បើជាង មិនចឹងជាតិអីតាខ្ញុំជាតិរបស់អស់លោកតានេះយើងគិតមើលទៅបើអត់មានចោលអាកំណត់ចាស់ចាស់កំរិលនឹងផងអត់ចោលអ្នកខ្លះរស់មកដល់ស្រុកគេរាប់សិបឆ្នាំអត់ចោលអាកំណត់ចាស់កំរិលនៅតែអាកំណត់ចាស់ពីដើមនោះអត់ចោលភាកច្រើនណាដោយសារអញ្ចឹងហើយបានវាចេះតែនេះនឹងដល់ពេលគេប្រាប់ទៅសិតតែខ្លាចគេនឹងថាខ្លួនឯងអន់ សំខាន់គឺនៅត្រង់ហ្នឹងលោកឲ្យលោកចឹងឲ្យបានសម័យនេះសម័យបើយើងអន់យើងខំប្រឹងទៅថៃខ្ញុំរួចឆ្ងល់ហើយខ្ញុំបើអន់ខ្ញុំប្រឹងរៀនអីទៅអន់នៅខំប្រឹងចំណែនគេហ្មងឥឡូវយើងថាមើលខ្លួនឯងអត់មានប្រជាប្រិយភាពដោយសំរងស៊ីប្រឹងវាយសំរងស៊ីប្រឹងបំផ្លាញសំរងស៊ី អានឹងសិតតែពួកអ្នកនយោបាយឈួតតាអាក្មេងចំនួនក្រោយឈួតតាណាចង់ឲ្យខ្លួនឯងជាអ្នកនយោបាយគេទទួលស្គាល់ប្រជាពលរដ្ឋខ្មែរទទួលស្គាល់អត់ប្រឹងធ្វើខ្លួនឯងទេផ្ដួលសំនឹងស៊ីសិនយកកម្លាំងសំនឹងស៊ីអស់អ្នកអវបធរផ្ដួល គេយកកម្លាំងគេហ្នឹងអវបធរហ្នឹងល្មមហើយព្រោះវបធរវបធររបស់ពួកហ៊ុនសែនតាណា ឃើញទេពួកអាអ្នកវិភាគឥឡូវវាទៅជាចង់คลายខ្លួនជាអ្នកនយោបាយអស់ហលីងហ្នឹងបងប្អូនគិតមើលអ្នកវិភាគយូរយូរទៅខ្ញុំចង់ទៅស្រុកខ្មែរអីជួយស្រុកខ្មែរខ្ញុំស្ដាយមានអាខ្លះគេថាខ្ញុំស្ដាយដែលខ្ញុំមកពីស្រុករត់ចេញពីស្រុកខ្មែរមកស្អីអ្នកវិភាគដូចនិយាយដូចខ្លួនឯងអ្នកនយោបាយគឺដូចមកអាបកាច់ ពួកអាសំដែងអស់ហ្នឹងច្រើនតែកើតមានអញ្ចឹងហើយដល់អញ្ចឹងចេះតែវាអញ្ចឹងអញ្ចឹងឲ្យបានថាអាហ្នឹងគឺលោកពូកសលគំនិតលោកពូជារឿងមួយគំនិតគាត់ ជារឿងមួយលោកពូដូចខ្ញុំនិយាយអញ្ចឹងថាលោកពូរិះគន់វាមិនខុសទេខ្ញុំមិនឲ្យខុសទេណាលោកពូក៏ប៉ុន្តែខ្ញុំសួរឧបមាថាខ្ញុំនិយាយ លោកពូដឹងថាគោលដៅខ្ញុំចង់និយាយនឹងមានន័យថាម៉េចអត់លោកពូថាក្មួយឡងឯងនិយាយអត់ត្រូវចិត្តខ្ញុំទេខ្ញុំអត់ចូលចិត្តទេអានឹងចិត្តលោកពូត្រឹមត្រូវហើយចិត្តលោកពូអត់អត់អត់អត់អាចឯកភាពជាមួយសម្ដីខ្ញុំបានទេមែនទេលោកពូបរិសេធមិនចឹងឥឡូវខ្ញុំសួរលោកពូរីគន់ថាដោយសារគាត់ចេះតែនិយាយឥឡូវខ្ញុំសួរ គាត់និយាយឲ្យលោកពូស្ដាប់ឬគាត់និយាយឲ្យហ៊ុនសែនស្ដាប់តើអ្វីដែលគាត់និយាយទៅនឹងគាត់មានចក្ខុវិស័យអីពូដឹងអត់លោកពូដឹងអត់ដោយសារតែយើងអត់យល់ពីគណិតអ្នកនយោបាយនិងចិត្តសាស្ត្រអ្នកនយោបាយនឹងហើយជួនណាបើយើងយល់យើងយើងវាយតម្លៃតើសំរងស៊ីនិយាយភាសាហ្នឹងតើលោកសំរងស៊ីនិយាយភាសាហ្នឹង ដំណាក់កាលបន្ទាប់សំរងស៊ីចេញអីដំណាក់កាលបន្ទាប់ទៀតសំរងស៊ីចេញអីដំណាក់កាលបន្ទាប់ទៀតសំរងស៊ីចេញអីវាតោះតែលោកពូឈានដល់ដំណាក់កាលគ្រាន់តែសំរងស៊ីនិយាយអញ្ចឹងលោកពូចេះវិភាគដល់ដំណាក់កាលទី1ដល់ដំណាក់កាលទី2ដំណាក់កាលទី3នៃសម្ដីសំរងស៊ីអានឹងទេលោកពូអាចរិះគន់គាត់បានហើយលោកពូរិះគន់មកប្រាប់នេះសម្ដីនឹងវានាំមកមូលហេតុអញ្ចេះសម្ដីនឹងវានាំមក ហើយបើលោកពូមិនបាច់រិះគន់តាមនឹងទៀតបើលោកពូថាអូសម្ដីនឹងវានាំមកអញ្ចេះចេះចេះចេះលោកពូទៅ say detail មួយមកឲ្យទៅអេងជាអៀងទៅរិះគន់ដូចគ្នាតារិះគន់ដូចគ្នាតាគ្រាន់តែថាអត់មានអ្នកណាដឹងថាលោកពូគ្រាន់បើបានជាត្រូវតែនិយាយតាម Facebook ឯងព្រោះនិយាយតាម Facebook បានគេដឹងតែខ្លួនគ្រាន់បើបើទៅសេយុទ្ធសាស្ត្រ ដើម្បីកុំឲ្យពួកផ្ដាច់ការដឹងអានឹងខ្លាចគេថាគេអត់ស្គាល់យើងគេអត់គេថាយើងគ្រាន់បើមែនអត់ជាសំណួរទេណាលោកពូខ្ញុំខ្ញុំអត់បដិសេធទេអ្វីដែលលោកពូមានប្រសាសន៍ហ្នឹងខ្ញុំមិនបដិសេធការរិះគន់ទេពីព្រោះមនុស្សវាខុសវាមានខុសមានត្រូវណាបងក៏ក៏ដឹង មិនក៏លពូដឹងពីព្រោះលពូមិនមែនអ្នកនយោបាយណាគេគេមានគំនិតរបស់គេដឹងហើយតាហ៊ុនសែនដែលរំលាយនឹងមិនមែនដោយសារសម្ដីទេហ៊ុនសែនរំលាយដោយសារអាវុធតាមិនមែនដោយសារសម្ដីសំរងស៊ីទេលោកពូក៏ដឹងដែរលោកពូនិយាយនឹងគ្រាន់តែជួយនិយាយឲ្យហ៊ុនសែនល្អតាខ្ញុំនិយាយត្រង់ពាក្យសម្ដីលោកពូពេលខ្លះលោកពូនិយាយនឹងជួយហ៊ុនសែននឹង ជួយឲ្យហ៊ុនសែននឹងបន្ទោសសំរងស៊ីជួយហ៊ុនសែននឹងអញ្ចឹងហេតុអីបានគេអត់ពេញចិត្តបងជេមសុកហ៎គាត់និយាយអត់ខុសទេប៉ុន្តែសម្ដីនឹងជួយហ៊ុនសែនយល់ទេសម្ដីនឹងជួយហ៊ុនសែនតាគាត់តែជួយថាជួយរលេះឲ្យហ៊ុនសែនថាមកពីសំរងស៊ីនិយាយបានគេមលាយ មកពីសំស៊ីធ្វើអញ្ចេះបានគេមលីជួយរលេះឲ្យហ៊ុនសែនតើលោកពូមិនមិនមានគំនិតអញ្ចឹងទេណាលោកពូមិនមានគំនិតអញ្ចឹងទេក៏ប៉ុន្តែដោយសារតែយើងអត់យល់ស៊ីជម្រៅពីអ្វីដែលគេនិយាយណាពីអ្វីដែលគេនិយាយ ទេបើលោកពូចំណាប់ដូចខ្ញុំនិយាយចឹងចាំអាចទៅបន្ទោសសំរងស៊ីធ្វើអីប្រទេសលោកពូដែរតាដូចខ្ញុំចឹងខ្ញុំគ្មានដែរបន្ទោសលោកសំរងស៊ីមួយម៉ាត់ទេព្រោះប្រទេសខ្ញុំដែរកម្មសខាខុសខ្ញុំថាប្រៅខ្ញុំគ្មានដែរនិយាយថាអូសំរងស៊ីចេះមួយចុះពូដូចលោកពូណាឥឡូវស្មានដល់លោកពូមើលឃើញមុនខ្ញុំ ខ្ញុំមើលឃើញតាំងតែពីចាប់ផ្ដើមមកហើយខ្ញុំដែរទៅបន្ទោសំរងស៊ីវិកាដែរទៅបន្ទោថ្នាក់ដឹកនាំវិកាខ្ញុំនិយាយមកសុខចិត្តឲ្យគេស្អប់ខ្ញុំទុកឲ្យអ្នកនយោបាយគេធ្វើការឃើញទេចូលលពូវិញឥឡូវលពូគិតមើលលពូចាស់ដោយសារតែអញ្ចឹងឯងដោយសារយើងអញ្ចឹងឯង អានឹងដូចដូចពាក្យម៉ាត់ដល់យូរយូរទៅដល់ពេលដល់ពេលយូរយូរទៅនៅតែលោកពូនិយាយមួយម៉ាត់ទៀតអាក្តរណាដូចអាក្តរណានេះដល់ពេលអញ្ចឹងចប់បាត់ដល់ពេលអញ្ចឹងអានឹងបំបាក់ទឹកចិត្តប្រជាពលរដ្ឋអញ្ចឹងហើយបានជា ពួកកុម្មុយនីសវាប្រើនយោបាយទិញគម្រាមហើយនឹងប្រជាពិធោទិញគម្រាមប្រជាពិធោទិញគម្រាម ប្រជាពិធយើងរងថ្ងៃហ្នឹងយើងអ្នកប្រជាធិបតេយ្យកំពុងតែធ្វើប្រជាពិធឲ្យខ្លួនឯងឲ្យអ្នកគ្រប់គ្រងខ្លួនឯងស្អប់ថាអាក្តរណាដោយអាក្តរណាយល់ទេជួនណាយើងនិយាយខ្លួនយើងឲ្យអ្នកគ្រប់គ្រងយើងខ្លួនឯងគេយល់ថាអាអ្នកនយោបាយអាណាក៏ដូចអាណាដែរវាមិនកើតទេវិញអាហ្នឹងគេហៅវិធីបំបាក់ទឹកចិត្តយល់ទេ ហើយយូរយូរទៅថាអឺគេថាឲ្យអាសែនដឹកនាំបដ ாய் ទៅហឹមគ្មានអាណាគ្រាន់បើទេឥឡូវសាមើលមិន ខ្មែររងថ្ងៃហ្នឹងចាស់ចាស់មួយចំនួនឥឡូវគាត់និយាយចឹងគាត់ថាឲ្យអាសែនគាំទៅដឹកនាំបដ ாய் ទៅហឹមអានឹងហើយសិតតែគេវាយផ្នែកចិត្តសាស្ត្រហើយលោកពូទៅចូលចិត្តសាស្ត្រគេដែរទៅចូលវិធីរបស់គេដែរបើលោកពូអ្នកប្រជាធិបតេយ្យនឹងទៅចូលវិធីគេដែរបើខ្ញុំចេះចូលដោយលោកពូខ្ញុំចូលទៅបាត់ទៅយូរហើយ ខ្ញុំមកពីនោះអូខេខ្ញុំមកពីនោះដោយសារតែយើងដឹងពីវិធីរបស់គេនឹងហើយបានយើងរកវិធីទប់ជាមួយគេយើងមិនមែនមិនដឹងឯណាយើងដឹងតែហើយបើចង់រិះគន់អ្នកជាតបតៃខ្ញុំមិនថាមិនឲ្យរិះគន់ណាខ្ញុំឲ្យតាពួកហ៊ុនសែនគេរិះគន់គ្នាគេតែតាប៉ុន្តែគេរិះគន់នៅក្នុងកងនៅក្នុងតុកមូល អានឹងចឹងថាទេខ្ញុំមិនមែនមិនឲ្យបន្ទោសឯណាប៉ុន្តែអ្វីវិធីបន្ទោសរបស់យើងវាខុសយល់ទេយល់អ្វីដែលខ្ញុំនិយាយយើងអត់ដឹងពីទឹកចិត្តអ្នកនយោបាយហើយយើងទៅបន្ទោសគេយើងគ្រាន់តែគិតថាគាត់និយាយចឹងមិនត្រូវប៉ុន្តែមានសួរទេថាគេធ្វើអញ្ចឹងដើម្បីអីគេអ្នករៀបចំគេអ្នកដើរនយោបាយគេអ្នកលេងអុកយើងអ្នកយើងជួនណាយើងមិនមែនអ្នកមើលទៀតបើថាអ្នកមើលផ្ទាល់កាឡាអុកនឹងត្មងទៅអត់ទេ យើងគ្រាន់តែលឺសំឡេងគេថាយកសេះចូលកាឡាទី3ដាក់កាឡាទី4អីណានេះអានេះខ្ញុំចេះលេងអុកទេណាយើងគ្រាន់តែលឺទេយើងគ្រាន់តែលឺទេឃើញយើងអត់ឃើញកាឡាដើរកាឡាដើរគឺយើងមិនឃើញយើងលឺយើងលឺស្រាប់តែលពូគ្រាន់តែលឺប៉ុណ្ណឹងលពូថាគេដើរខុសលពូអត់បាន ទៅសួរគេដើរផងហ្នឹងលពូយល់ថា នៅពេលដែលលោកពូលឺហើយលោកពូយកមកថ្លឹងថ្លែងថាអូអាអាអានឹងខុសមិនលោកពូដឹងថាគេខុសបើលោកពូអត់បានឃើញហើយបើលោកពូអត់មែនអ្នកអ្នកដែរឥឡូវឥឡូវខ្ញុំសួរលោកពូខ្ញុំក៏ដែរខ្ញុំមិនអាចថាគេដើរនឹងខុសបានទេវាតតែខ្ញុំទី1ខ្ញុំមើលឃើញអ្នកដើរទី2ខ្ញុំឃើញកាឡាទាំងដៃគូទាំងគាត់ទី3ខ្ញុំលឺខ្ញុំមើលផ្ទាល់ អូខ្ញុំឃើញចឹងអូខុសហាខុសហើយចេះគាត់លោកប្រធានមកនេះបន្តិចណាមកនេះបន្តិចគេស៊ីឡូវហើយប្រាប់គាត់ថានេះកុំលោតទៅកាឡាហ្នឹងកាឡាហ្នឹងតាគេបិទកាឡានេះ គេអាចមកអុកសេះឬអុកស្ដាច់យើងឧបមាអញ្ចឹងណា នៅពេលដែលយើងមើលឃើញ អានឹងបានយើងប្រាប់គាត់បានប៉ុន្តែ មិនមែនមិនមែនទៅដល់បរហាញទៅដល់ចង្អោណែអាដាមសំរងស៊ីបើសិនជាឯអាដាមដើរកាឡានឹងលូតមកកាឡានេះលូតសេះមកកាឡានេះគេនឹងបិទកាឡានេះគេស៊ីអាដាមទៅបងអានឹងដូចទៅប្រាប់អ្នកដើរដៃគូលោកសំរងស៊ីនឹងឲ្យសម្លាប់កាឡាលោកសំរងស៊ីនឹងអាត្រូវឈ្នះគេហើយនឹងយើងនឹងឯងជាអ្នកជួយនេះនោះអានឹងណា តាមពិតអ្នកនយោបាយមួយចំនួនអ្នកប្រជាធិបតេយ្យគេដើរត្រូវរបស់គេប៉ុន្តែខូចខូចតែអាក្រុមក្រុមនឹងវាអត់ចេះស្ដាប់មេអត់ចេះស្ដាប់ហ្មងចេះចេះចឹងហើយបានពួកកុម្មុយនីសវាឈ្នះដោយសារអីដោយសារវាក្តោបកូនចៅបានវាវាយទៅវាយវាយទៅទាត់ទាត់អ្នកប្រជាធិបតេយ្យអត់ចឹងទេប៉ុន្តែបើអ្នកប្រជាធិបតេយ្យទៅអាមេរិកគេចេះណា គេគិតផលប្រយោជន៍ណាអ្នកប្រជាធិបតេយ្យដូចអាមេរិកខ្ញុំកំពុងតែនិយាយពីអាហ្នឹងខ្ញុំកំពុងតែនិយាយពីអាហ្នឹងបើអ្នកប្រជាធិបតេយ្យខ្មែរវិញអូយចង់អួតរៀងរៀងខ្លួនសិតតែចង់ក្រាន់បើខ្ញុំថាបើនៅបើចាស់ជំនាន់មុនអញ្ចឹងហើយណាសំទោសលោកពូណាបើសិនតែចាស់ជំនាន់មុននៅ មានកំណត់ដោយលោកពូហើយណាពួកក្មេងៗជំនាន់ក្រោយមកជំនាន់ខ្ញុំនេះនៅ មានមនុស្សមួយចំនួនមានកំណត់ដោយលោកពូទៀតណា មិនបាច់ទៅជួយស្រុកទេសអីកើតទេកុំទៅផ្ដួលកុំនេះអីនោះទៅអត់រួចជាមួយពួកវាទេខ្ញុំប្រាប់ទៅទៅអត់រួចជាមួយពួកវាទេហើយចង់កែប្រែប្រទេសជាតិយើងហើយប្រទេសជាតិយើងបើសិនណាមួយចំនួនយើងនេះកែប្រែឲ្យទៅជាប្រជាធិបតេយ្យពិតប្រាកដយើងនឹងមានមុខមាត់ជាមួយដូនតា កម្ពុជាយើងអត់ដែលមានប្រជាធិបតេយ្យពិតប្រាកដម្ដងណាទេលទ្ធិប្រជាធិបតេយ្យពិតប្រាកដម្ដងណាទេ គឺប្រជាធិបតេយ្យក៏ប្រជាធិបតេយ្យคล้ายคล้ายដែលរហូតមើលមើលប្រវត្តិសាស្ត្រខ្មែរទោះជាទទួលយកលទ្ធិប្រជាធិបតេយ្យក៏ដោយសិតតែប្រជាធិបតេយ្យคล้ายคล้ายបោះឆ្នោតទិញសម្លុតគម្រាមកំហែងហើយនឹងប្រជាពិធកសម័យសេអនុរៀបចំការបោះឆ្នោតក៏ដូចគ្នាក្រោយមកដូចគ្នាមកដល់សម័យហ៊ុនសែននេះ ដូចគ្នារៀបចំការបោះឆ្នោត ប៉ុន្តែយើងកំពុងតែវាយទៀមទា យកការបោះឆ្នោតមួយឲ្យវាមានសេរីត្រឹមត្រូវកែតម្រង់ប្រព័ន្ធបោះឆ្នោតកែតម្រង់ស្មារតីប្រជាពលរដ្ឋផ្លាស់ប្ដូរផ្នត់កំណត់បើមិនមានការផ្លាស់ប្ដូរទេខ្ញុំប្រាប់បាច់ទេពួកពួកអាគមនេះវាច្បាស់លាស់របស់វា ហើយបើយើង អ្នកសេរីនឹងនៅប្លាប្លាប្លាប្លាចង់បានតែមុខមាត់នឹងទៀតហ្នឹងក៏ដូចគ្នាចឹងដែរដូចគ្នាចឹងទេកុំប្រកួតមួយគេបាច់ប្រកួតមួយគេទេ ហើយកុំថាខ្លួនឯងនៅឋានប្រអិនណានោះនៅឋានប្រព្រំក៏ដោយបើយកតែអាកំណត់ពីឋានមនុស្សទៅនៅឋានព្រំដដែលទេគួងតែជាយត់ទេវាគ្មាននៅឋានព្រំនឹងរហូតទេជឿខ្ញុំមិនបាត់ទៅបើថាទៅដល់ឋាន ព្រំត្រូវយកវិជាឋាន ព្រំនឹងមកអនុវត្តហើយបើថាមកដល់លោកសេរីហើយស្រាប់តែនៅតែយកកំណត់ចាស់កំរិលស្រុកខ្មែរមកទៀតនោះមិនបាច់ទេមិនបាច់ទេជឿខ្ញុំទៅ ណាលោកពូលោកប្រធានសមរង្ស៊ីណាគេបញ្យលគាត់ គេរិះគន់គាត់ដូចគ្នាហ្នឹងគេប្រាប់ហេតុផលខុសត្រូវដូចគ្នាហ្នឹងកុំចេះនិយាយលោកពូនិយាយហ្នឹងនិយាយឲ្យហ៊ុនសែនតាកុំថាគេអត់រិះគន់គាត់ គេរិះគន់គាត់ដូចគ្នាហ្នឹងស្មានតែធ្វើអីហ្នឹងគេចេះតែតាមគាត់អី លោកពូឯងអត់ដឹងអីផងឯងចេះតែនិយាយមកនិយាយហ្នឹងអាហ្នឹងជួយហ៊ុនសែនអាហ្នឹងខ្លួនឯងអត់ទៅនៅជាមួយគាត់ទេមានណាចេះរិះគន់គាត់គេរិះគន់ដោយលោកពូឯងគេរិះគន់ដាក់ Facebook ដូចខ្ញុំនិយាយចឹងស្មានតែគេរិះគន់ដាក់តាម Facebook ដោយលោកពូហ្នឹងអីណាបងប្អូនណាយកទូទួលមនសិការទៅខមមិនលុបចោលបងប្អូន គ្មានអ្នកណាគេមិនរិះគន់គាត់គេរិះគន់គាត់ដូចគ្នាកុំនិយាយថាគេមិនរិះគន់គាត់មកពីយើងអត់ដែរដើរជាមួយយើងនៅតែផ្ទះយើងយើងមិនដឹងកូនចៅគេគេនៅនឹងស្មានថាគេដើរតាមនោះអេងជាអៀងមូសហួរនោះចេះតែដើរតាមគេល្ងងអីមិនឆ្ងល់គាត់ខុសក៏ឲ្យធ្វើត្រូវក៏ឲ្យធ្វើអាមិនគេហៅការងាររួមលោកពូអើយបើលោកពូមិនដឹងទេកុំនិយាយកុំនិយាយ នាំឲ្យខ្ញុំមើងងាយសមត្ថភាពលោកពូកុំឲ្យខ្ញុំនិយាយច្រើនពេកអូខេខ្ញុំចង់និយាយជាមួយលោកពូទៀតទេលោកពូទៅជាអញ្ចឹងទៅហើយលោកពូឈប់ទៅឡែឡែតែតែស្គរស្គរនឹងបើថាលោកពូខ្លាំងប៉កែគ្រាន់បើយើងសំរងស៊ីដូចខ្ញុំនិយាយអញ្ចឹងធ្វើទៅស្រុកទេសលោកពូដែរតានាំគ្នាធ្វើតែវាអត់ អត់នាំគ្នាធ្វើទេមួយមួយសិតតែសំនឹងស៊ីចាំសំនឹងស៊ីឈប់សិនហឹមមានតាក់ទងអីជាមួយសំនឹងស៊ីស្រុកទេសយើងពីមួយថ្ងៃទៅមួយថ្ងៃមានបញ្ហាបើសំនឹងស៊ីនិយាយមិនត្រូវឥឡូវបកើតធ្វើអីខ្លួនឯងមើលអត់អត់ព្រមធ្វើហើយងាកមកបន្ទោសតែលោកសំនឹងស៊ីអីអីក៏ម៉េះម៉េះណាខ្ញុំឆ្ងល់សុំទោសលោកគ្រូសុំទោសថ្ងៃនេះ ខ្ញុំនិយាយទៅលពូដូចតែនិយាយទៅចាស់ចាស់មួយចំនួនដែរខ្ញុំនិយាយត្រង់ទៅលពូខឹងខ្ញុំក៏ខឹងដែរតែខ្ញុំនិយាយត្រង់ខ្ញុំដឹងថាខ្ញុំនិយាយអាហ្នឹងមានអ្នកខឹងច្រើនតែប្រហែលមានអ្នកជេរទេបើទៅជេរទៅខ្ញុំអត់ខ្វល់ពីព្រោះអីព្រោះស្រុកនេះមិនមែនស្រុកខ្ញុំប្រទេសកម្ពុជាមិនមែនប្រទេសតែខ្ញុំម្នាក់ឯណាប្រទេសអស់លោកដែរតា ហើយបើបងប្អូនណាជឿទៅលើពួកប្លាប្លាប្លាប្លាម៉ាម៉ាយកតែសើងណាហ្នឹងចប់អាហ្នឹងវាមានអីទៀតអាហ្នឹងមានអីអាហ្នឹងបាច់ទេបាច់ទេជួយហ៊ុនសែនទេអាហ្នឹងខ្ញុំក៏មិនបាច់ចាំបាច់ធ្វើនយោបាយនាំមកឲ្យគេណែនេះអីដែរណាសមត្ថភាពប្រហែលខ្ញុំនេះធ្វើការនៅនេះក៏ហួសស្រួលបើទៅជាមួយ ទៅស្រុកខ្មែរវិញក៏ហួសស្រួលដែរ អាហ្នឹងឧបមាថាបើខ្ញុំខ្ជិលខ្ជិលធ្វើអីត្មងខ្ជិលនិយាយអីត្មងប៉ុន្តែខ្ជិលវាមិនរួចដោយសារឃើញវាអញ្ចឹងអញ្ចឹងហើយបានឆ្លៀតនិយាយទៅឲ្យបងប្អូនកែទៅបងប្អូនយើងអ្នកប្រជាធិបតេយ្យហ្នឹងកែនាំនេះកែយើងនៅឋានគេថាយើងនៅឋានទេវតា តែបើយើងបើយើងរៀនចំណេះវិជ្ជាពីឋានប្រេតមក ហើយយើងយកមកអនុវត្តចំណេះវិជ្ជាយើងនៅឋានប្រេតហ្នឹងឋានទេវតាយកយកអាចំណេះវិជ្ជាពីនោះមកមកអនុវត្តនៅឋានទេវតាសួរត្រូវគ្នាអត់អត់ត្រូវគ្នាមែនទេអញ្ចឹងបើយើងនៅឋានទេវតាយើងត្រូវយកចំណេះដឹងទេវតាមកយាយវាស័កសមគ្នាប៉ុន្តែបើថាទេយើងមិនយើងដឹងហើយយើងដឹងថាអ្នកណាដែលនៅប្រទេសប្រជាធិបតេយ្យហើយយកទ្រឹស្ដីកុម្មុយនីសមកនិយាយយើងដឹងហើយមានមានតាមិនមែនថាអត់ណា ហ្នឹងហើយហើយបើយើងអ្នកប្រជាធិបតេយ្យនៅលើទឹកដីប្រជាធិបតេយ្យបងឡុងត្រូវហើយដល់លេអុយគ្រាន់តែទៅចាប់ទៅណាគ្រាន់គ្រាន់តែទៅធ្វើអ្នកចាប់តសៃយាយឡាំដួយហ្នឹងក៏រស់នៅដោយសេចក្តីថ្លៃថ្នូរដែរខ្ញុំប្រាប់ទៅហើយយាយឡាំដួយហ្នឹងសាកមើលមើលម៉ែយ៉ែមឡាំដួយហ៊ុនសេណាតហ្នឹងឲ្យតាដេកជួលឡុងអីដាក់ពាក្យអីទៅសុំចាប់តសៃឲ្យគាត់សាមើលមើលមកគាត់ទទួលវាវលើហ្នឹងចិញ្ចឹមទៀតនោះ មិនដូចអាខ្ទើយមួយនោះចាំតែថតឲ្យគាត់ទេឃើញទេអត់ទេនេះចាប់តែសៃហើយណាទាញតសោងទៀតចាប់តសៃទាញតសោងគាត់ទៀតបាទចឹងបានថាកុំចេះតែតុលាសនមិនចឹងនិយាយឡំដួយគាត់ចង់តែឲ្យខ្ញុំទៅចាប់តសៃគាត់ទេហ្នឹងហើយ ហើយឯងកុំចេះតែហ៊ានណាទៅឡាសន ប្រយ័ត្នតែខ្ញុំបានទៅចាប់តសៃយាយឡាំដួយឯងជ្រុលទៅចាប់តសៃអ៊ីនងដែរណាឯងកុំចេះតែជោសុំទោសបងប្អូនណាខ្ញុំនិយាយរៀងខ្ញុំនិយាយរៀងត្រង់ពេកតែបំណងខ្ញុំមិនអាក្រក់ទេណាស៊ីមស៊ីមហ៊ុនបំណងខ្ញុំមិនអាក្រក់ទេ បំណងខ្ញុំគ្រាន់តែចង់ឲ្យបងប្អូនអ្នកប្រជាធិបតេយ្យនឹងយើងលេងប្រព័ន្ធសង្គម Facebook ខ្ញុំចង់ឲ្យបងប្អូនคลายទៅជាចលករប្រឆាំងពិតប្រកបជាមួយនឹងហ៊ុនសែនខ្ញុំចង់ឲ្យអ្នកលេង Facebook ទាំងអស់កុំคลายទៅជាចលករសម្រាប់តែនិយាយដើម្បីខ្លួនឯងឲ្យគេទៅសើតែខ្លួនឯងគ្រាន់បើតែប៉ុណ្្នឹងទេហើយដូចខ្ញុំនិយាយចឹងមានបងប្អូនខ្លះគាត់អត់ពេញចិត្តខ្ញុំ អ្នកខ្លះគេថាអូអាឡុងល្បីអាឡុងហែងអីចឹងបងប្អូនខ្ញុំអត់មាននិយាយចង់បានល្បីអីទេបងប្អូនឲ្យតម្លៃខ្ញុំគ្រាន់តែចង់ឲ្យការពិតមួយនៃការតស៊ូមតិរបស់យើងជាមួយនឹងពួកផ្ដាច់ការទទួលបានជោគជ័យតែប៉ុណ្ណោះខ្ញុំអត់ចង់បានអំណាចចង់បានបុណ្យស័ក្តិចង់បានឥទ្ធិពលអីទេដូចខ្ញុំនិយាយចឹង បើខ្ញុំចង់បានឋានៈបុណ្យស័ក្តិខ្ញុំទៅចាប់តតស័យយាយឡាំដួយក៏ខ្ញុំមានឋានៈដែរអូខេធ្វើកូនឆ្កែអ្នកថតយាយឡាំដួយយូយូគ្រាន់តែនេះគ្រាន់តែម្នាក់ខ្ទើយឈ្មោះអីឈ្មោះដាហ្នឹងគ្រាន់តែដើរថតយាយឡាំដួយយូយូតែតែប្រហែលបានធ្វើពិធីករហឹមគេឲ្យឡើងជេមរាយគេពេញឯងរោងលខោនទាំងអស់យូយូคล้ายទៅជាតារា ឃើញហ៎ឃើញពួកតារាតារាអីគេទៅណែបនិតយាយឡំដួយនេះឃើញហ៎ទៅទៅម៉ែឯងអត់ហ៊ានដោយមានអាណាមួយនោះអាស្អីណានោះម៉ែវាវាអត់លូនសាពះថ្វាយអង្គមទេប៉ុន្តែបើយាយឡំដួយវិញវាលូនសាពះថ្វាយអង្គមអាស្អីជ្រួយចវាអីណានោះអាឃាតកមួយនោះមើលមើលវាសុកចិត្តយកពួកនោះឃើញទេបងប្អូនហើយខ្ញុំបើគ្រាន់តែទៅចាប់ដល់សាយគេនោះ ក៏ខ្ញុំមានឋានៈធំដែរខ្ញុំប្រាប់ទៅហ្នឹងហើយតែអាឡុងមុខឯងអញ្ចឹងគេទៅណាស្អាប់យីវាមិនមែនចាប់តសៃអាស្រ័យលើមុខទេចាប់តសៃអាស្រ័យលើបច្ចេកទេសឲ្យតែមានបច្ចេកទេសគឺបកែហើយណាតូចធំគេអត់រើសទេគេរើសបច្ចេកទេសណាលោកពូរីឆាតបុនរឿនហ្នឹងហើយបុនរឿនសៃតូចអាបុនរឿន ម៉ែវាវាអត់គោរពទេណាម៉ែវាវាអត់គោរពទេណាអូវាទៅថ្វាយអង្គមយាយហ៊ុនសេនាដល់បាទានោះចង់ងើបឡើងឃើញកពើនៅលើមេឃក៏វានេះដែរអាហ្នឹងនោះឃើញណាយាយយាយសូហ្វីអាហ្នឹងអញ្ចឹងចឹងបានថាខ្ញុំនិយាយនេះនិយាយត្រង់ទេបងប្អូនហើយខ្ញុំខ្ញុំគ្មានចេតនាអាក្រក់ទេបងប្អូនកុំមក ប្រកាន់អីឃើញមានបងប្អូនខ្លះឃើញគេសរសើរខ្ញុំអញ្ចឹងបានខ្ញុំតែងតែនិយាយប្រាប់នៅក្នុងទូទួលអ្នកសិកាគេថាស្អីស្អីសម្រាប់នៅលើខ្ញុំមិនមែនទេកាលណាធ្វើការរួម ទូទួលអ្នកសិកាគឺគេសម្រាប់រួមតោះតាមានឯកភាពគ្នានឹងបានគេសម្រាប់ទៅបានអញ្ចឹងហើយបានមានបងប្អូនខ្លះគាត់ខឹងគាត់ថាមូលនិធិអ្នកសិកាក៏ដោយទូទួលអ្នកសិកាក៏ដោយ គឺមានតាឡុងឯង ដែលអាចបញ្ជាបានសួរដលេសួរយាយសូហ្វីសួរអីមើលពួកខ្ញុំមិនដែលអ្នកណាមួយអត្តនោម័តទេទោះជាខ្ញុំនិយាយភាកច្រើនពួកគាត់គោរពសម្ដីខ្ញុំហ្នឹងគឺដោយសារយើងនិយាយត្រូវបើយើងនិយាយខុសគេមិនគោរពយើងគេមិនគោរពសម្ដីយើងគេមិនដើរតាមដោយសារគាត់យល់ឃើញថាអ្វីដែលយើងនិយាយទៅវាមានហេតុផលគេស្ដាប់ទៅវាត្រូវគេទទួលយកបានហើយក៏គេសម្រេចតាមនឹងទៅ ហើយដល់ពេលគ្រាន់តែគេសម្រេចតាមហ្នឹងអាម៉េចស្អីស្អីខ្ញុំគ្រប់គ្រងមិញអញ្ចឹងមានបងប្អូនខ្លះគាត់គាត់ចេះតាគាត់ចេះតាប្រកាន់មមអញ្ចឹងហើយមានបងប្អូនខ្លះគាត់មិនចូលចិត្តភាពច្បាស់លាស់ពេកច្បាស់លាស់ពេកយើងថាទេយើងធ្វើការងារតូចតែធ្វើឲ្យច្បាស់លាស់ចុះតម្រាំបើថ្ងៃក្រោយយើងទៅធ្វើការងារធំបើយើងមិនច្បាស់លាស់ពីអាតូចហ្នឹងទៅដល់អាធំទៅវាមិនច្បាស់លាស់វាទោះតែយើងច្បាស់លាស់តាំងពីតូចទៅ បានជាយើងអាចច្បាស់លាស់ទៅថ្ងៃក្រោយទៀតមិនចឹងទេបងប្អូនមិនចឹងទេអានឹងចឹងចឹងហើយបានខ្ញុំប្រាប់បងប្អូនថាបងប្អូនណា បើគ្រាន់តែយកអញ្ចឹងអញ្ចឹងហើយមកបកែប្រកាន់អីចង់ផ្ដួលខ្ញុំអីយកលុយអីយកកលីបខ្ញុំថាមិនបាច់ផ្ដួលទេបើថា ចង់បានយកទៅវាជាប្រិយភាព Facebook នោះ វាមិនមែនដោយសារដួលអាឡុងទៅខ្លួនឯងនឹងឡើងកលីបឯណាវាមិនមែនទេដូចខ្ញុំនិយាយចឹងថាបើចង់បានអីតោះតែយើងប្រឹងខ្លួនឯងចង់បានអីចង់ដើរផ្ដួលគេចង់ប្រខូចគេអានឹងអានឹងវិនិច្ឆ័យខ្លួនឯងទេថ្ងៃក្រោយដល់ជឿខ្ញុំទៅគង់តែវិនិច្ឆ័យខ្លួនឯងទេអញ្ចឹងណាអញ្ចឹងបើចង់បានល្អកុំដើរប្រខូចគេធ្វើតែល្អទៅ ធ្វើតែល្អតែខ្ញុំអត់ខ្វល់ទេខ្ញុំអត់មានទៅសុំលុយបងប្អូនណាមកទេបងប្អូន មានសធាក៏មាន បើមិនមានក៏មិនដឹងធ្វើម៉េចដែរហេមែនសធាផ្ទាល់ខ្លួនខ្ញុំណាទៅខាងមូលនិធិខាងឋានៈដឹកនាំខាងអីខាងស្រុកទេសយើងបាទ អានឹងសំពងក្បាលអានឹងមិនមែនមិនមែនរិះគន់ទេលោកពូសំពងក្បាលអានឹងគេវាយអានឹងបត់អក្រិតណាលោកពូពាក្យសំពងក្បាលហ្នឹងពាក្យសំពងក្បាលហ្នឹងបើគេប្តឹងទៅ Facebook គេបិទ account Facebook លោកពូឯងលោកពូកសលហ៊ានទៅសេឲ្យឲ្យល្អលោកពូឯងរិះគន់ជាមួយនឹងពាក្យឬសំពងក្បាលវាខុសគ្នាណាលោកពូឯងលុបលុបចេញ យត្តតាគេ report ហ្នឹង Facebook block លពូឯងចោលពាក្យសំពងក្បាលវាជាអក្រិតកម្មវាយក្បាលគេវាជាអក្រិតកម្មសភាសារបស់ពួកខាន់សវណ្ណភាសាពួក CPP ភាសារិគុណរិគុណអូខេរិគុណបានតា អាហ្នឹងលោកពូ that's okay ប៉ុន្តែ is is a criminal it's a criminal word លោកពូអានឹងសេរីភាពទៅជា អាណាចប្រជាធិបតេយ្យទៅជាអាណាធិបតេយ្យអានឹងអានឹងឯងបានខ្ញុំថារិះគន់វាទៅជាវាទៅជាអញ្ចឹងហ្នឹងវាវាមិនមែនទៅជានេះអីអានឹងយើងយើងមកថារិះគន់រិះគន់ចោះតេះដៀលញុះញង់ ណាតេះដៀលតេះដៀលចោះរិះគន់រិះគន់ចោះអត់មានណាបន្ទោសទេបាទប៉ុន្តែគ្រាន់តែថាប្រជាពលរដ្ឋគេមើលជួនណាគេមើលយើងជួនណាគេអត់មើលខ្វះអីគឹមសុកអីហ្នឹងលទ្ធផលចុងក្រោយមានស្អីណាលោកពូគួរតែជួបទេលោកពូធ្លាប់ជាប់ហើយដែរ ហ្នឹងហើយកុំមកអួតកុំនិយាយតាមខឹងលោកពូលោកពូទៅវត្តទៅវាហើយកុំនិយាយតាមខឹងលោកពូមិនមែនតែអត់ជួបខ្ញុំទេលោកពូធ្លាប់ជួបខ្ញុំហើយកុំនិយាយតាមខឹងកុំធ្វើដូចក្មេងកុំធ្វើដូចខ្លួនឯងក្មេងមើលលោកពូលោកពូកសលឯងនិយាយទៅសេអីធ្វើដូចតែខ្លួនឯងនឹងក្មេងណាស់ចឹងលោកពូចាស់គួរតែធ្វើគំរូខ្ញុំមើលគួរធ្វើគំរូខ្ញុំមើលលោកពូចាស់តាគួរធ្វើគំរូខ្ញុំ យ៉ាប់យ៉ាប់ដល់តម្រងចង់ឈ្នះសម្ដីខ្ញុំក្មេងនឹងដែរគាត់តែចឹងក៏ចង់ឈ្នះដែរសរសេរក៏ចង់ឈ្នះដែរ by word រ៉េ yeah by word ហ្នឹងហើយ by word បាទគេចោតហ្នឹងក៏ by word តាណាដោយអាពាក អាទៅសម្លាប់នៅនេះទៅសម្លាប់នៅនោះអានឹងដោយពាក្យតាមានបានទៅសម្លាប់ឯណាប៉ុន្តែពាក្យប៉ុនប៉ងតាបាទពាក្យប៉ុនប៉ងហើយបានសម្រេចដោយការប៉ុនប៉ងគ្រាន់តែថាវាមិនគ្រប់អង្គរបស់វាប៉ុន្តែជា criminal លោកពូត្រូវយល់សូម្បីក្នុងធម៌ព្រះក៏និយាយដែរបាតណោសត្វមានជីវិតបាតណៈសេចក្តីដឹងថាសត្វមានជីវិត វៈធកចិត្តតាំងគិតនឹងសម្លាប់ឧបខមោព្យាយាមនឹងសម្លាប់តេនមរណងសត្វស្លាប់ដោយព្យាយាមនោះជូណាសត្វស្លាប់មិនមែនស្លាប់ដោយសារសេចក្តីព្យាយាមរបស់យើងទេប៉ុន្តែគេបែកក្បាលដោយសារការនិយាយរបស់យើងនឹងគេចោទទៅយើងនោះយល់ទេចឹងខ្ញុំនិយាយមួយលោកពូឯងខ្ញុំនិយាយមួយលោកពូឯងទៀតលោកពូឯងចង់ឈ្នះចង់ដល់ឈ្នះចឹងទៅជាមួយបងជេមសុកហ៎ ណាវាយក្បាលប្រើស្អីក៏នេះដែរឲ្យតែមានតែវាយក្បាលប្រើអីក៏វាយដែរបាទប្រើដេកប្រើណែចំបើងវាយក៏វាយដែរបាទខ្ញុំខ្ជិលបញ្យល់ពូឯងបាទពូឯងមិនមែនកូនក្មេងទេចាស់ហើយណាចឹងអរគុណណាបងប្អូនខ្ញុំអត់មានអីតទៅទៀតទេខ្ញុំចូលរួមប៉ុណ្ណឹងពីនេះពីនោះបាទពីនេះពីនោះខ្ញុំចូលរួមប៉ុណ្ណឹង ហើយបើមានពេលល្ងាចនេះជួបគ្នាទៀតខ្ញុំចង់មានរឿងផ្សេងត្រូវនិយាយទៀតបាទបាទប៉ុន្តែខ្ញុំសាកល្បងនិយាយមើលព្រោះខ្ញុំផ្ដាសាយទើបតែគ្រាន់បើថ្ងៃនេះប៉ុន្តែកនៅឈឺទេប៉ុន្តែគ្រាន់បើនិយាយអត់នេះនិយាយអត់ក្អកនិយាយអត់ក្អកបាទអូឃើញលោកគ្រូសុនារាឡាយលោកគ្រូសុនារាកំពុងឡាយចាប់ដើមលោតមកចឹងអរគុណណាបងប្អូនណាជូនពរបងប្អូនសុខភាពល្អសំណាងល្អឃើញលោកគ្រូសុនារាឡាយ ប្រហែលជាគាត់មកពីណាវិញហើយគាត់អង្គុយឡាយមើលទៅបាទសូមអរគុណសូមជម្រាបលាសុខភាពល្អជួបគ្នាពេលក្រោយទៀតហើយសូមទោសលោកពូកសលហើយនឹងបងប្អូនសូមទោសនិយាយមិញខ្លាំងខ្លាំងអីតាមពិតគ្មានបំណងអាក្រក់ទេចង់ឲ្យបងប្អូន ជួយ ប្រទេសជាតិយើងឲ្យបានទាំងអស់គ្នាទេព្រោះប្រទេសមិនមែនប្រទេសតែខ្ញុំទេប្រទេសបងប្អូនទាំងអស់គ្នាបាទ ទាំងអស់គ្នាបាទហើយខ្ញុំចង់និយាយពីរឿងហ៊ុនសែនមកអាមេរិកនេះយប់នេះបើសិនតែមានពេលបាទអរគុណបងគីចៅអរគុណអ្នកទាំងអស់គ្នាអរគុណជំរាបលាអរគុណបងអឺរីជនីសេមអរគុណបងភីរអរគុណទាំងអស់គ្នាបាទបងលេសធារីអរគុណបាទ